So good morning good morning USA សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube បណ្ដាញ TikTok ទូទាំងពិភពលោកជម្រាបសួរទាំងអស់គ្នាមានរឿងអីចេះលោកព្រះអើយហាត់វិញនៅកាំងស្ញាញ់នៅនឹងឈប់មានរឿងអីហ្នឹងអានេះវានៅកាំងនៅនឹងឈប់ចាំទីសូហ្វីខ្ញុំខ្ញុំខ្ញុំលឺនៅនេះបើវេឃើញអត់មានកាំងបើវេគងល្អហ្នឹងហើយអមអរគុណ សូបងប្អូនទីនេះគឺពួកខ្ញុំចង់ចេញមកនឹងអមតបនឹងការដឹកនាំរបស់លោកហ៊ុនសែនដោយយើងឃើញឃ្លីបវីដេអូមួយគឺឃ្លីបរបស់លោកអមសខេងគឺគាត់និយាយរឿងអមអាគ្រឿងញៀនហ្នឹងហើយគ្រឿងញៀនហ្នឹងហើយដែលយើង បានឃើញមិនឃើញដាក់ក្នុងត្រីនក្នុងនេះណាអាសម្លេងហ្នឹងហ្នឹងហ៎ដាក់នេះហើយក៏តែសំខាន់ម៉ែក្មេងមិញប៉ះឲ្យគេទេឥឡូវហ្នឹងវាវាកៀងនៅហ្នឹង សួស្តីសួស្តីបងប្អូនខ្ញុំមិនដឹងមូលហេតុមិនខ្ញុំដាក់ទូរស័ព្ទខ្លួនឯងអត់គ្រូខ្លួនឯងអូខេអូខេឃើញហើយសុំទោះចាបានតាំងជួយយ៉ាប់ណាសូមជាបឋមកណា សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមកជួបជាមួយយើងខ្ញុំទាំងពីរនាក់នៅក្នុងបណ្ដាញទូរទស្សន៍សម្លេងមនសិការខ្មែរ ចាថ្ងៃនេះហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ផងដែរប្រធានបទយើងថ្ងៃនេះដែលចង់មកនិយាយគឺតាក់ទងអំពីគ្រឿងញៀនដែលកំពុងវាយលុកយ៉ាងយ៉ាងខ្លាំងខ្លាណាទៅ នៅក្នុងប្រទេសកម្ពុជាយើងហើយនៅគ្រឿងញៀននេះដល់វាមានភាពអនាធបត័យខ្លាំងមែនទែនហើយបងប្អូនដឹងស្រាប់ហើយថាឥឡូវនេះអឺគ្រឿងញៀននេះវាកើតឡើងនេះ នៅ ក្នុងប្រទេសកម្ពុជាគឺបំផ្លាញនៅសុខភាពនិងអនាគតយុវជនយើងខ្លាំងណាស់ ហើយវាបានធ្វើចរាចរគ្រប់ទិសទីគ្រប់ទីកន្លែងសំបីតាទីវត្តអារាមក៏គ្រឿងញៀនបានវាយលុកចូលទៅដែរឥឡូវយើងថាទីវត្តអារាមចាស់ណាវាវាយលុកសំបីតានៅក្នុងមន្ទីរឃុំឃាំងនៅក្នុងគុកក៏គ្រឿងញៀនបានបញ្ជ្រាបខ្លួនប្រៀបដូចជាផ្សែងចូលទៅដល់ដែរហ្នឹងហើយគឺថាសាហាវខ្លាំងមែនទែនហើយយើងបានឃើញវីដេអូឃ្លីបមួយវីដេអូឃ្លីបមួយដែលសម្ដេចសខេង លោកបានចេញមកមានប្រសាសន៍ខ្ញុំនឹងយកវីដេអូคลิปនេះយកមកចាក់បង្ហាញជូនបងប្អូនលោកបានមានប្រសាសន៍ណាថាតើអ្នកណាជាអ្នកទទួលខុសត្រូវកន្លែងហ្នឹងយើងចូលរួមឆ្លើយទាំងអស់គ្នាហើយប្រាប់ទៅលោកឲ្យលោកដងផងតើអ្នកណាគួរជាអ្នកទទួលខុសត្រូវតាក់ទងអំពីគ្រឿងញៀនដែលកំពុងតែបំផ្លាញប្រទេស ជាតិខ្មែរយើងជាពិសេសគឺបញ្ហាសុខភាពយុវជនចាអញ្ចឹងមុននឹងចាប់ដើមខ្ញុំសូមឲ្យសូហ្វីស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិន ស្វាគមន៍ម្ដងហើយស្វាគមន៍ម្ដងទៀតអត់ជាបញ្ហាស្វាគមន៍អត់ស្វាគមន៍ច្រើនកាលណាល្អកាលហ្នឹងចាសសួស្ដីសួស្ដីហើយបងប្អូនសូមជួយចែករំលែកផងចាសសូមជួយចែកបានច្រើនផងចាសអត់អីមិនបងប្អូនមិនតែមុនចាប់ផ្ដើមបើសូហ្វីមានស្វាគមន៍ត្រាប់បងប្អូនជាមុនហើយហើយហើយរ៉េណេសូហ្វីស្វាគមន៍មុខដែរដែរពើមេងហាក់មួយតែមួយចាសុធិរិតអ៊ូចាអាណាកាត់ដេសួស្ដីអាណាហើយបាត់មុខទៅណាយូរមិនអាណា អាណាអាណាសុខសប្បាយទេទេអូនចាបាត់យូរអាណាសូបងប្អូនយើងយើងមើលឃើញការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនហ្នឹងគឺគាត់អសមត្ថភាពគ្រប់ស្ថាប័នទាំងអស់អ្វីក៏ដោយគឺថានៅក្នុងប្រទេសខ្មែរអ្វីក៏ដោយគឺអសមត្ថភាពក្នុងការដឹកនាំហ្នឹងលោកហ៊ុនសែនមានសមត្ថភាពអជាទីបំផុត គឺមានសមត្ថភាពតែមួយគត់ គឺចាប់ខ្មែរអ្នក ស្លូតត្រង់ដាក់គុកសម្រាប់ខ្មែរគម្រាមកំហែងបំបីបំបាក់អានេះគឺជាសមត្ថភាពចម្បងលេខ1សម្រាប់លោកហ៊ុនសែនឲ្យមេដៃ10 10 10 10 10ពេលដែរគឺថាល្អជាទីបំផុតហ្នឹងហើយតែក្រៅពីហ្នឹងគឺថា0ក្រោម0 0ក្រោម0គឺថាអសមត្ថភាពចាអញ្ចឹងហ្នឹងហើយហ្នឹងអញ្ចឹងយើងមើលឃើញការដឹកនាំរបស់លោកហ៊ុនសែនហើយគួរឲ្យមកដាក់មកមកចំហៀងចង់និយាយថាលោកសខេហ្នឹងហើយ លោកសាខេងណាទោះជាគាត់អត់មានអំណាចគ្រប់គ្រងក៏ដោយប៉ុន្តែក៏គាត់រួមខុសជាមួយហ៊ុនសែនដែរទោះជាគាត់ចេញមកណាគាត់គាត់គាត់គាត់ចេញមកគាត់ប្រតិកម្មរឿងគ្រឿងញៀនទាំងអស់ហ្នឹងអញ្ចឹងហើយអាគ្រឿងញៀនទាំងអស់ហ្នឹងបើគ្មានប្រកូលគុណលោកស្វងលោកតាជ្រៀតជ្រែករកស៊ីគ្រឿងញៀនទេគ្មានអ្នកណាមួយហ៊ានសញ្ញេធ្វើអ្វីដើម្បីឲ្យគ្រឿងញៀនចូលទេ ប៉ុន្តែទាំងអស់នោះលោកសខេងគាត់ម្នាក់ឯងគាត់អត់អាចប្រឆាំងគាត់គាត់និយាយអត់ចំឈ្មោះទេប៉ុន្តែត្រូវយល់ថាលោកស ខេងក៏អត់មានអំណាចទេអ្នកដែលមានអំណាចអ្នកដែលគ្រប់គ្រងគឺហ៊ុនសែននឹងឯងអូខេឯងចាសុត្រីជីណាន ជំទាវអូន Halo halo អូខេហ្នឹងអឺលោកសខេង ក្នុងនាមគាត់ជាគេហៅថាជាមន្ត្រីថ្នាក់ជាន់ខ្ពស់មួយរូប ហើយគាត់ចេញមកនិយាយអញ្ចឹងហើយគាត់ក៏បានបញ្ជាក់ដែរថាអ្នកណាដឹងខ្លួននឹងគិតមើលខ្លួនឯងទៅហើយជាការស្រែកណាបន្លឺសំឡេងឡើង បង្ហាញអំពីភាពមហន្តរាយភាពអាសន្នហ្នឹងហើយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងខ្ញុំចូលខ្ញុំចាក់សម្លេងឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាហើយយើងចូលរួមគិតពិចារណាទាំងអស់គ្នាថាមហន្តរាយដែលកំពុងតែកើតនៅក្នុងស្រុកខ្មែរវាជាហានិភ័យមួយដែលយុវជនខ្មែរកំពុងតែប្រឈម ហើយយើងដឹងហើយកន្លែងគេហៅថាកន្លែងព្យាបាលបំបត្តិគ្រឿងញៀននោះនៅស្រុកខ្មែរយើងបងប្អូនសតតែយុវជនពេញកម្លាំងយើងទៅមើលកន្លែងព្យាបាលគ្រឿងញៀនអាកន្លែងគេហៅស្អីកន្លែងមន្ទីរព្យាបាលគ្រឿងញៀននោះសតតែជាយុវជនគេហៅគេហៅថាគួតត្រូវគឺថាត្រូវទៅប្រមូលដុំនៅកន្លែងនោះទាំងអស់ហ្នឹងហើយហើយតើនរណាគេជាអ្នកដែលទីមេនាំគ្រឿងញៀនចូលមក មិនមែនបងប្អូនមិនដឹងទេណាល្បីយូរហើយហ៊ុនតូហើយហ៊ុនតូជាណាណាចុះហេតុអីក៏យើងធ្វើអត់បានអានេះវាឆ្លប់បញ្ចាំឆ្លប់បញ្ចាំបង្ហាញថា អសមត្ថភាពរបស់មេដឹកនាំឬក៏ដោយសារអាមេដឹកនាំគឺជាអ្នកនាំគ្រឿងញៀនហើយលោកហើយហើយស្ដេចសខេងជាណាណា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 អញ្ចឹងសួរថាអ្នកណាទទួលខុសត្រូវអ្នកណាទទួលខុសត្រូវក្នុងការនាំសារធាតុញានឹងមកខ្ញុំគិតថាតរឲ្យឃើញអ្នកទទួលខុសត្រូវអូនាំវាសិគេតបស្គប់ទាំង mic នេះអនុញ្ញាតឲ្យគេយកចូលមកអូខេឥឡូវអឺ ដោយសារមិញម៉ែក្មេងថាម៉ែក្មេងថាចង់ចាក់ចង់ចាក់ម៉ាសាឲ្យបងប្អូនស្ដាប់សិនឬជួយឲ្យចាំយើងចាក់ឆ្លើយតបឬក៏យ៉ាងម៉េចដំបងឲ្យបងប្អូនបានស្ដាប់សិនរួចហើយចាំយើងឆ្លើយតបណាយើងមកវគ្គវគ្គតែកាលណាយើងស្ដាប់ឲ្យដឹងរឿងហើយបានយើងស្រួលក្នុងការឆ្លើយតបប្រៀបដូចអានឹងគឺថាប្រៀបដូចជាចៅលួចឡើង ចោលវាលួចឡើងថ្មីមួយតែគេមិនអាចនាំឡានទៅលួចចូលបានទេម្ដងគេនាំតង់ពីរក្រោយទៀតនាំតង់ពីរទៀតត្រឹមត្រូវម្ដងគេនាំជាគៀងម្ដងគេនាំម៉ាស៊ីនម្ដងគេនាំតួចុងក្រោយមកគុំបានជាឡានថ្មីដូចយកឡានទាំងមូលមកអញ្ចឹង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 អាញាធរគឺហ៊ានដូចគ្នាដែរត្រូវតែនៅរឿងនឹងឲ្យបានច្បាស់លាស់បានច្បាស់លាស់ហើយទៅតាមបើឲ្យអាញាបានស្អីមួយឲ្យច្បាស់ហើយថាអានឹងអាចអញ្ចឹងគឺថាអាញាធរគឺហ៊ាននឹងទៅមានភារកិច្ចថាណែអាសាធៀបអីខ្លះដែលគេអាចយកមកសំធ្វើជាគ្រឿងញៀនបាន ទៅឲ្យអាជីនឹងទៅឲ្យក្រសួងនឹងឲ្យដឹងរួចហើយឲ្យមកតែក្រសួងនឹងពេលដែលចេញអាញាបានហើយនេះត្រូវតែបញ្ជូនមកឲ្យអាញាធរពលងារបានដឹងអគ្គស្នងការនគរបាលក្រសួងមហាផ្ទៃត្រូវដឹងថាខ្ញុំអនុញ្ញាតឲ្យជាសូមឲ្យជួយតាមដានមើលតើចរាចរណ៍វាវាទៅដល់ណាវាយកធ្វើអីតាមវិសុំ គេសុំមកថាសុំយកទៅជីបើទីផុតវាមិនមែនទៅជីគឺធ្វើឆ្នាំតើវាយ៉ាងម៉េចបានជាមិនតាក់ទងគ្នាមិនផ្ដល់ព័ត៌មានឲ្យគ្នាមិនមែនជារដ្ឋដោយឡែកឡែកទេរដ្ឋយើងរដ្ឋឯកភាពរដ្ឋតូលទោះបីរដ្ឋសហព័ន្ធក៏គង់គេសហការគ្នាដែរចុះឥឡូ w យើងរដ្ឋតូលមិនក៏មិនចម្លងមិនប្រាប់ឲ្យគ្នា សូមឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកការងារនេះជំរាបសួរបងភាសូមឲ្យមើលរឿងនឹងកុំត្រូវមើលរឿងចាត់ចែងចាសួស្ដីចម្រើនគួងចាសួស្ដីសួស្ដីនិងវិជនចុងស្រលសួស្ដីចុងស្រលមិនមែនត្រឹមបំផ្លាញទឹកវាសាធារណៈទេបំផ្លាញសេដ្ឋកិច្ចសង្គមអូខេរឿងញៀន ឥឡូវបងប្អូនបានលឺណាឲ្យខ្ញុំចាក់ឲ្យបងប្អូនស្ដាប់ទាំងអស់សិនរួចហើយបានខ្ញុំចាក់ឆ្លើយមកតង់តង់ឥឡូវតាក់តងគ្រឿងញៀនដែលកំពុងចរាចរចរាចរយ៉ាងយ៉ាងថាយ៉ាងអាណាធិបតេយ្យសប្តាហ៍នេះគ្រឿងញៀនគឺចរាចរយ៉ាងអាណាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងសូមដាច់មិនមិនអាចអាចអាក់ល្អល្អល្អដាច់ដាច់ឬក៏អ៊ីនធឺណិតខ្ញុំ អញ្ចឹងស្កប់ស្កប់រូបម៉ៃក្មេងលឺសូច្បាស់ហេបងប្អូនលឺសូច្បាស់ហេបងប្អូនលឺសូច្បាស់ហេបងប្អូនជួយប្រាប់ផងមើលលឺសូច្បាស់ហេហើយបងប្អូនជួយខមមិនតិចមើលលឺសូច្បាស់ហេបងប្អូន ពេលខ្ញុំនិយាយទៅលឺសូច្បាស់ល្អហេចាសួស្តីសួស្តីបងប្អូនមកក្រោយចាហ្នឹងហើយតាក់ទងគ្រឿងញៀនដែលកំពុងចរាចរចរាចរយ៉ាងអាណាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងនេះគ្រប់ច្រកល្ហក ហើយយើងក៏បានដឹងដែរថាឮច្បាស់ល្អចាអរគុណច្រើនអ៊ីនធឺណិតខ្ញុំដល់អ៊ីនធឺណិតចាគាត់ថាគូគាត់ថាឮច្បាស់ល្អហ្នឹងហើយគាត់ថាឮច្បាស់ល្អជួនកាលមកពីខាងគោមសាខ្ញុំគាត់មានបញ្ហាអ៊ីនធឺណិតណាហ្នឹងហើយបើបងប្អូនមានន័យចាំហ៎ការចាប់គ្រឿងញៀនណាជាបន្តបន្ទាប់ពេលដែលចាប់គ្រឿងញៀនបាន មានអ្នកខ្លះនឹងជាមន្ត្រីមន្ត្រីគ្រឿងញៀនជាសមត្ថកិច្ចជាមន្ត្រីនគរបាល ហើយចាប់បានម្ដងម្ដងមិនតិចទេបងប្អូនសិស្សតោនសិស្សរាប់តោនហើយអាគ្រឿងញៀននឹងវាអាចចូលមកប្រទេសកម្ពុជាយើងបានដោយវិធីណាហើយចាប់បានចោលហើយដល់ហើយដល់ទៅពេលរកឃើញកន្លែងផលិតគ្រឿងញៀនណាដល់ទៅពេលរកឃើញកន្លែងផលិតគ្រឿងញៀនបងប្អូនណាយនៅចំកណ្ដាលក្រុង នៅកណ្ដាលទីក្រុងហ្មងហើយតើវាជា កំហុសអ្នកណាគេ ឥឡូវខ្ញុំសួរត្រឡប់ទៅវិញខ្ញុំសួរទៅលោកខ្ញុំសួរទៅលោកសួរទៅសម្ដេចសខេងវិញហើយមិនមែនគេទៅផលិតនៅព្រៃណាដូចនៅសៀមច្រើនចាប់បានគ្រឿងញៀនច្រើនចាប់បាននៅព្រៃនៅព្រៃនៅតំបន់ដាច់ស្រយាលប៉ុន្តែដល់ពេលស្រុកខ្មែរអត់ទេណានៅកណ្ដាលទីក្រុងតែម្ដង នៅខេត្តកោះកុងនៅកំពង់ស្ពឺនៅទីរួមខេត្តតែម្ដង នៅទីក្រុងភ្នំពេញសិតតែនៅទីប្រជុំជនទាំងអស់ វាតែជាកំហុសអ្នកណាគេហើយដល់ទៅពេលមេគ្រឿងញៀនទៀតសោតហ៊ុនតូអ្នកណាមិនដឹងមកលឺថាហ៊ុនតូគឺជាអ្នកគឺជាឈ្មួញគ្រឿងញៀនដ៏ធំល្បីហើយប្រហែលខែមុននោះអត់ពីការឆ្នាំទៅបងប្អូនមានន័យចាំមន្ត្រីនគរបាលគ្រឿងញៀនមួយដែលគាត់ចាប់ចាប់គ្រឿងញៀនទៅប៉ះចាប់របស់មេនោះដែលឈ្មោះថាយមរាជនោះបងប្អូនដល់ពួកគាត់ចាប់ទៅរហូត គាត់ចាប់បានអញ្ចឹងទៅគាត់យកមកអញ្ចឹងទៅរហូតធ្វើបាបគាត់យកគាត់ទៅដាក់គុកដាក់ច្បាប់គាត់បើកឡានរត់យំឥឡូវបាត់គាត់ទៅណាត់នឹងទៅណាទេណាគាត់មាន account Facebook ឈ្មោះថាយមរាជឥឡូវបាត់បាត់គាត់ឈឹងការចាប់ព្រះមន្ត្រីគាត់ជាមន្ត្រីប៉ូលីសឬគាត់តាហ៊ានដែលគាត់ចាប់បានគ្រឿងញៀនប៉ះចំប៉ះចំរបស់មេណាចាប់មេគេធ្វើស៊ីគាត់ណាគេធ្វើស៊ីគាត់មានអីគ្រាខំប្រឹងណាប៉ូលីសតាហ៊ាន ដែលគាត់ធ្វើការល្អ ធ្វើការល្អមិនព្រមលើកទឹកចិត្តគ្នាទេស្រាប់តែឡងឲ្យគ្នាវិញទៅជាគ្នានឹងមានបញ្ហាចាប់គ្នាដាក់គុកអីជាដើមស្រាប់អាមេគ្រឿងញៀនអាប៉ាលីអាមេធំមេគ្រឿងញៀនអត់ទៅចាប់បើចាប់អាគ្នាដែលអ្នកធ្វើការល្អអាហ្នឹងហើយនៅក្នុងរបបមេចោលនៅក្នុងរបបមេម៉ាផ្សាគឺវាអញ្ចឹងហ៊ុនសែនគឺជាមេម៉ាផ្សាហ៊ុនសែនមិនជានាយករដ្ឋមន្ត្រីណាហ៊ុនសែនគឺជាមេម៉ាផ្សាណាបងប្អូនណាគឺថាគ្រប់រឿងទាំងអស់គឺហ៊ុនសែនសួស្ដីសួស្ដី ហ្នឹងហើយអូខេឥឡូវខ្ញុំសូមចាក់សម្លេងហ្នឹងឲ្យឲ្យដើម្បីឲ្យសូហ្វីគាត់ចូលរួមឆ្លើយណាអូខេសូហ្វីសារធាតុដែលយកទៅផ្សាយផ្សំគ្រឿងញៀនបានចូលមកកម្ពុជាដោយស្របច្បាប់មានរហូតទៅដល់រាប់រយតោនដែលថ្មីខ្ញុំសូមឆ្លើយមកពេកមុនណាហ្នឹងហើយអឺខ្ញុំអឺ កោតសរសើរដែរនឹងលោកសខេដែលគាត់កំណត់គាត់គឺគាត់ចង់ស្ដារប្រទេសគាត់ចង់បំបត្តិគ្រឿងញៀនទាំងអស់ហ្នឹងប៉ុន្តែគាត់ក៏ចូលរួមខុសនៅក្នុងនឹងដូចគ្នាហេតុអីបានយល់ថាគាត់ចូលរួមខុសដោយសារគាត់ដឹងយ៉ាងពិតប្រាកដណាគាត់ក៏មិនហ៊ាននិយាយចេញមុខដែរអ្វី ដែលគាត់មិនហ៊ាននិយាយជន់ចេញមុខគឺដោយសារតែពួក CP ហ្នឹង មេធំជាងគេមិនមែនជាហ៊ុនសែនទេគឺជាយួនហើយមេគ្រឿងញៀនធំបំផុតគឺហ៊ុនសែននឹងឯងបាក់ពួកតកូលហ៊ុននឹងឯងហ្នឹងហើយហើយគេមានខ្សែស្រឡាយរបស់គេបន្តបន្តអញ្ចឹងទេលោកសខេងគាត់បានតែ និយាយប្រចោលអ្នកដែលទទួលខុសត្រូវធំបំផុតគឺត្រកូលហ៊ុននឹងហើយអញ្ចឹងលោក សខេងគាត់អត់អាចបានធ្វើអ្វីគាត់គ្រាន់តែគ្រាន់មានបន្តិបញ្ចេញមតិយោបល់ប៉ុណ្ណឹងឯងគាត់អត់អាចមានសិទ្ធិទៅធ្វើអ្វីគ្រប់គ្រងលើនឹងទេតែគួរឲ្យកោតសរសើរនឹងចិត្តទឹកចិត្តរបស់គាត់ ទោះជាគាត់ធ្វើមិនបានតែគាត់បាននិយាយការពិតចេញមកអានឹងគឺយើងគួរការកោតសរសើរនិងលើកទឹកចិត្តគាត់ហើយសូមឲ្យបងប្អូនពួក CP ចូលរួមសហការគ្នាជាមួយលោក សខេងដើម្បីតែបំបត្តិគ្រឿងញៀនទាំងអស់ហ្នឹងដើម្បី តែបំបត្តិប្រកូលហ៊ុនកុំឲ្យយកអំណាចប្រើអំណាចទៅគ្រប់គ្រងពួក CP ដទៃទៀតព្រោះពួក CP ក៏គាត់ ណាខ្មែរដែលក្នុងនោះក៏គាត់ស្នេហាជាតិរបស់គាត់ដែរតែគាត់អត់អាចធ្វើអ្វីបានដោយសារត្រកូលហ៊ុនគឺជាត្រកូលឃាតតកចូលចិត្តសម្លាប់គេអញ្ចឹងហើយអ្នកណាក៏គេស្រឡាញ់ជីវិតរបស់គេដែរគេសុកបិទមាត់អត់មាត់អត់ករស់ក្នុងក្រមការគ្រប់គ្រងរបស់មេម៉ាហ្វីយ៉ាហ្នឹងអញ្ចឹងសូមឲ្យពួក CP ដែលជាអ្នកស្នេហាជាតិប្រកប ចង់ជួយស្ដារលទ្ធិជាតិបតៃចង់ជួយពលរដ្ឋខ្លួនឯងប្រទេសខ្លួនឯងសូមសហការគ្នាជាមួយលោកសខេងខ្ញុំដឹងថាលោកហុកសខេងក៏គាត់នៅក្នុងចង្កោម CAP ដែរប៉ុន្តែគាត់នៅមានមនសិការជាតិរបស់គាត់ខុសពីហ៊ុនសែនហ៊ុនសែនអត់មានមនសិការខ្មែរទេហ៊ុនសែនគឺជាមនសិការយួន100%អញ្ចឹងកុំឲ្យបងប្អូនខ្លះខ្លះគាត់យើងមើលឃើញថាអឺពួក CP គឺជាយួន គ្រប់គ្រងហើយប៉ុន្តែសខេងគាត់អត់អាចធ្វើអ្វីបានព្រោះគាត់ គាត់នៅក្រោមការគ្រប់គ្រងរបស់យួនរបស់ហ៊ុនសែនដែរអញ្ចឹងហើយសូមឲ្យពួក CP ហ្នឹងណាចូលរួមសហការគ្នាជាមួយលោកសខេងដើម្បីកម្ចាត់គ្រឿងមានស្ដារលទ្ធិជាតិបតៃស្ដារអនាគតខ្មែរជីវិតខ្មែរនិងអឺហើយសុខភាពរបស់ខ្មែរណាគួរឲ្យកោតសរសើររបស់គាត់ក្នុងកំណត់របស់គាត់ហ្នឹងហើយ ហើយក៏លើកទឹកចិត្តបងប្អូនបលិសទាហានណាដែលគាត់ធ្វើការបានល្អណាមិនពុករលួយណាកំចាត់គ្រឿងញៀនទាំងអស់ហ្នឹងក៏ពួកយើងណាមានការលើកទឹកចិត្តប៉ុន្តែយើងមិនលើក ទឹកចិត្តមេចៅឃាតករត្រកូលហ៊ុនជាដាច់ខាត ពីព្រោះរាប់ឆ្នាំហើយម៉ៃខ្វេមានបានលើសូសលេងហ៊ុនសែនពីមួយប្រហែលឆ្នាំមុនថាលុយទាំងអស់ហ្នឹងបានមកពីណាគឺបានមកពីលក់កញ្ឆាយាបានមកពីលក់កញ្ឆាហើយតកូលហ៊ុនហ្នឹងក៏បានសម្លាប់ម្នាក់មួយនេះឈ្មោះស្អីគេហូសុកអីគេសុក ហូសុកលោកហូសុកយ៉ាគេណៅលោកហូសុកតែសាគាត់និយាយគ្រឿងមានគ្រឿងក្រុមគ្រឿងគាត់ជាមួយម៉ងរទ្ធីទៀតណាតាក់តងនឹងពាក់ព័ន្ធជាមួយនឹងងាម៉ងរទ្ធីទៀតចា៎អូខេហ្នឹងហើយខ្ញុំសូមចូលរួមបញ្ចេញមតិម្ដងតាក់ទងគ្រឿងញៀនដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងណាវាមិនមែនជារឿងថ្មីទេវាមិនមែនជារឿងថ្មីទេហើយសប្ដថ្ងៃនេះណាយុវជនខ្មែរប្រហែល ស្ទើរតែ80%ទៅ90%ដែលប្រឈមនឹងការបំផ្លាញដោយគ្រឿងញៀនឥឡូវបងប្អូនចង់ដឹងថា ពាក្យដែលខ្ញុំនិយាយហ្នឹងណាជាជាពាក្យពិតឬមិនពិតក្នុងកម្រិតណា ទៅមើលកន្លែងអាកន្លែងមន្ទីរព្យាបាលគ្រឿងញៀនបងប្អូនចូលទៅមើលនោះសតតែយុវជនពេញកម្លាំងអង្គុយឲ្យលហង់នៅនោះដល់ទៅពេលទៅមើលទៅយើងទៅដល់កន្លែងហ្នឹងហើយគួរអណិត ហើយគ្រឿងញៀនសពថ្ងៃនេះកំពុងវាយលុកពេញបន្ទុកហើយការដែលគ្រឿងញៀនអាចចូលទៅក្នុងប្រទេសកម្ពុជាបាន វាមិនមែនគ្រឿងញៀននឹងណាចេះបំលែងខ្លួនចេះយុទ្ធសិលបិទបាំងខ្លួនមិនអាចចូលបាន ទេប៉ុន្តែដោយសារមានបណ្ដាញវាមានបណ្ដាញរបស់វារាល់ពេលចាប់បាន គ្រឿងញៀនម្ដងម្ដងសិតតសិតតសិតតពួកដែលមានបណ្ដាស័កមាន តាំងពីអសមត្ថកិច្ច អ្នក ធ្វើអ្នកធ្វើការនៅមន្ត្រីគ្រឿងញៀននៅក្នុងគុកក៏មាន នៅ ក្នុងវត្តក៏មានហើយបើនៅប្រទេសដទៃទៀតគ្រឿងអ្នកដែលជួញដូរគ្រឿងញៀននៅពេលដែលគេចាប់បានមានទោសធ្ងន់ណាបើនៅចិនសម្លាប់ចោលនៅថៃជាប់គុកមួយជីវិតប៉ុន្តែនៅប្រទេសខ្មែរ គេអត់ចាប់ទេអាអ្នកនាំគ្រឿងញៀនចូលប៉ុន្តែគេចាប់អ្នកជក់គេអត់ចាប់ទេអាអ្នកនាំចូលអាមេឈ្មួញតែគេចាប់អ្នកជក់អឺនៅក្នុងមន្ទីរឃុំឃាំងដែលយើងបានលើសូនអ្នកនៅឃុំឃាំងដែលគាត់ចេញមកក្រៅក្រៅឃុំឃាំងគាត់បាននិយាយថា នៅ ក្នុងគុកភាកច្រើនសិតតែអ្នកជក់គ្រឿងញៀនចាប់គ្នាទៅត្រាក់គុកហ្នឹងហើយយុវជនយុវជនយុវសិតតែយុវជនតែក្មេងៗតែពេញកម្លាំង អូតិចអត្ថបទទ្វានេះហ្នឹងហើយគឺយុទ្ធសាស្ត្រយួនវាចង់បំបត្តិខ្មែរសម្រាប់ខ្មែរជីកស្មៅគឺជីកទាំងទាំងទាំងរឹសអានេះគឺយុទ្ធសាស្ត្រគេជីកស្មៅគឺជីកទាំងរឹសកូនខ្មែរមកក៏ត្រូវដាក់ឆ្នាំ7ត្រូវដាក់អអឆ្នាំ7ឆ្នាំសម្រាប់ដើម្បីកុំឲ្យកើតជាតិខ្មែរនឹងត្រឡប់មកវិញអាហ្នឹងជីកស្មៅគឺជីកទាំងរឹសគឺគឺបំបត្តិពូជសាសន៍ខ្មែរគឺគេដាក់ឆ្នាំញៀននឹងចឹងឯងណា ដូចយើងអាដូចខ្មែរយើងខ្លះគាត់គាត់គាត់ជីកស្មៅណាគាត់ជីកស្មៅអញ្ចឹងគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីកុំឲ្យស្មៅវាដុះមកវិញណាដូចជាអាស្មៅបារាំងស្មៅអីវាពិបាកជីចាហ្នឹងហ្នឹងហើយជីកតជីកទាំងរឹសវាឲ្យយករឹសវាមកដុតកន្លែងហ្នឹងហើយវាងាប់ទាំងរឹសអាហ្នឹងលេងដុះមកវិញហើយតែគ្រាន់តែកាត់កាត់កាត់យករឹសមកអាហ្នឹងភ្លៀងមកអាហ្នឹងវាដុះមកទៀតអញ្ចឹងយុទ្ធសាស្ត្រយួនដូចគ្នាអញ្ចឹងណាដើម្បីតែបំបត្តិពូជសាសន៍ខ្មែរត្រូវសម្លាប់ ជីវិតខ្មែរតាំងពីនៅក្មេងមកពេលណាខ្មែរយើងជក់គ្រឿងញៀនសវងគ្រឿងញៀនពៀលាបាសែអត់បានទៅរៀនអត់បានទៅសូត្រគិតទៅចាប់គ្នាសម្លាប់គ្នាដើម្បីតែយកគ្រឿងញៀនណាយើងជើងអត់បានគិតគូរពីអារឿងនឹងអាអាកាពះយើងគិតគូររឿងប្រទេសជាតិទេណាមួយមួយទៅឆក់គេទៅលួចគេទៅប្លន់គេកាត់ចាក់គ្នាដើម្បីតែយកលុយមកចាក់អាគ្រឿងញៀនព្រោះវាញៀនហើយអញ្ចឹងធ្វើអីក៏ធ្វើដែរអញ្ចឹងពូជសាសន៍ខ្មែរគេរំលាយបានគឺដោយសារអាគ្រឿងបញ្ចូលមកអញ្ចឹង ហ្នឹងហើយហើយសួររដ្ឋាភិបាលរហូតដល់សប្តាហ៍ថ្ងៃនេះណាដែលដែលគេហៅគេក្រសួងស្អីបំបត្តិគ្រឿងញៀនណាខាងអាជ្ញាធរប្រឆាំងគ្រឿងញៀននឹងចាប់កណ្ដាលគ្រឿងញៀនណាលោកមុននៅក្នុងអាស្អីគេឃ្លីបឃ្លុបណាក្នុងស្រុកខ្មែរនោះបងអូនអុកញ៉ាណានោះគេចាប់បានគ្រឿងញៀនណាហ្នឹងហ្នឹងឃើញបងទៅគិតមែន ហ្នឹងហើយសិតតាពួកអ្នកដែលមានមុខមានមាត់តាក់ទងពាក់ព័ន្ធនឹងពួក CP ពួកធំធំហ្នឹងឯងសួរពួកនឹងវាអាចចូលគុកគេវាចូលគុកតែឈ្មោះទេប៉ុន្តែអាមនុស្សនៅក្រៅគុកលក់គ្រឿងញៀនបន្តទៅទៀតហ្នឹងហើយបន្តទៅទៀតហើយអ្នកដែលចូលក្នុងក្លឹបក្នុងអីសិតតែយុវជនក្មេងគេមិនដឹងទេមិនដែលបានចូលប៉ុន្តែខ្ញុំធ្លាប់ហ្នឹងហើយណាអានេះមានទៅចូល VIP ផ្សេងទៅអាគ្រឿងញៀនពៀលីអាវ៉ាខ្សែទៅអានេះបណ្ដាប់ ក្រវេទនាតោកយ៉ាងហ្នឹងនៅក្រៅគុកហ្នឹងនៅគៀនផ្សារនៅបាត់ផ្សារ បាត់ផ្សារគេហៅក្រៅហ្នឹងណាដូចជាក្មេងក្មេងពោក្មេងបងប្អូននេះទូចតាចហ្នឹងអាប្អូនក៏ជក់កាវគេធំថងគេហៅជក់កាវអញ្ចឹងណាខ្ញុំទៅស្រុកខ្មែរខ្ញុំឃើញនឹងហាត់កាវនឹងហាត់កាវក្មេងក្មេងទូទូចបងប្អូនផងអាបងហាត់កាវផងអាប្អូនហាត់កាវផងហើយដើរហាត់កាវហើយដើរសុំទានគេឃើញគឺថាវាជីកស្មៅគឺជីកតាំងរឹសដាក់ឆ្នាំប្រពលពូជសាសរបស់ខ្មែរតាំងពីទូ ញាក់ញក់ចេញមកអញ្ចឹងម៉ែឪទៅឡៃរោស៊ីធ្វើការសពផ្សេងទៅអាប្អូនអត់មានបាយទឹកដើរសុំទានគេទៅដើរជក់គ្រឿងញៀនទៅពីលីអាវ៉ាសែអត់មានរដ្ឋាភិបាលណាចូលចិត្តទុកដាក់ទេណារដ្ឋាភិបាលអត់មានចូលចិត្តទុកដាក់ទេមានតែ អង្គការគេរាប់ពាន់អង្គការដែលចូលជួយស្រុកខ្មែរប៉ុន្តែទោះជាអង្គការហ្នឹងមួយរយឆ្នាំតទៅមុខទៀតរាប់ម៉ឺនអង្គការក៏អត់ជួយបានដែរដោយសារអារដ្ឋាភិបាលជាង គឺជារដ្ឋាភិបាលម៉ាចារដ្ឋាភិបាលចោគេឲ្យធ្វើយើងធ្វើអញ្ចឹងគេឲ្យយើងធ្វើអញ្ចឹងគេត្រូវគេត្រូវធ្វើអញ្ចឹងលោកលោកគ្រូសន្តរាគាត់ប្រាប់ថាម៉េចរដ្ឋាភិបាលគេឃាតកោហើយគឺយើងគិតទៅណាអត់រួចទេគឺត្រូវតែស្លាប់ហើយគឺរដ្ឋាភិបាលគឺយើងយើងត្រូវទៅធ្វើតាមគេអញ្ចឹងអារដ្ឋាភិបាលគឺជារដ្ឋាភិបាលណាលក់គ្រឿងញៀនហ្នឹងឯងអញ្ចឹងហើយទោះជាណា ចាប់ខ្មែរយើងដែលជក់ជក់គ្រឿងញៀនហ្នឹងយកតាំងប្រទេសយកតាដាក់គុកនៅតែមានអ្នកកើតមកជក់គ្រឿងញៀនទៀតកើតមកជក់គ្រឿងញៀនទៀតហើយអញ្ចឹងទេជួយត្រូវចាប់អ្នកនាំចូលកុំចាប់អ្នកជក់គ្រឿងញៀនយកតាដាក់គុកត្រូវចាប់អ្នកនាំគ្រឿងញៀនចូលយកតាដាក់គុកមិនត្រូវតែចាប់អ្នកជក់វាមិនអស់វាអត់ទេចាប់ណាហើយមិនពេកអានេះអានេះគឺមិនមែនត្រឹមតែសម្រាប់អាយុជីវិតខ្មែរនៅក្នុងប្រទេសទេណានៅគ្រប់ប្រទេសទាំងអស់ ដែលប្រទេសគេឧទាហរណ៍ដូចជាណាឡម៉ង់អញ្ចឹងគេកម្ចាត់គ្រឿងញៀនគ្រឿងស្អីស្អីសពបែបយ៉ាងហើយពួកហ្នឹងក៏មានអ្នកអាញៀនអញ្ចឹងដែរប៉ុន្តែគេមានពេទ្យរបស់គេគេមានថ្នាំរបស់គេតែពួកហ្នឹងវាចង់ចាក់ចង់អីវាទៅស្រុកខ្មែរទៅវាពៀលីអាវ៉ាសាយចាក់ស្អីស្អីអហ្នឹងអញ្ចឹងទៅណាគឺថាបញ្យោបញ្ចូលចូលតាមលើញៀនចូលតាមលើញៀនថ្នាំចូលទៅដើម្បីតែព្រោះស្រុកខ្មែរវាទីសាសរីចង់លក់ចង់ដូរចង់ទិញអីវាអត់ខ្វល់ទេគេធ្វើជាចាប់លេះខេះលេះខេះបើបីបងប្រាស់គេអញ្ចឹងទៅចូលទៅលួចញាត់មាត់ប៉លីសញាត់មាត់អីទៅដើរចេញមកវិញហ្នឹង កើនជក់គ្រឿងញៀនទៀតហើយគឺថាទីផ្សារសេរីនិង អាគ្រឿងញៀនហ្នឹងឯងអញ្ចឹងហើយយើងអត់អាចធ្វើអ្វីបានក្រៅពីយើងទម្លាក់មេចោលឃាតកោមេមកចាគ្រឿងញៀននឹងចេញទេទើបយើងកម្ចាត់អាគ្រឿងញៀននឹងបានបើអញ្ចឹងទេលោកសខេងនិយាយយ៉ាងណាក៏ដោយប៉ពួកសខេងដល់តែចាប់យ៉ាងណាក៏ដោយក៏អត់ឈ្នះនឹងហ៊ុនសែនតកូលហ៊ុនដែលលក់នឹងទេមិនឈ្នះទេចាសប្តាហ៍ថ្ងៃនេះហាគ្រឿងញៀនគ្រឿងញៀនកំពុងតែវាយលុក គឺវាយលុកបំផ្លាញអនាគតយុវជន ខ្មែរខ្លាំងមែនទែនគឺជានយោបាយយួនដែលគេត្រូវការគេបំពុលយុវជនខ្មែរដោយគ្រឿងស្រវឹងគេបំពុលយុវជន គ្រឿងខ្មែរដោយគ្រឿងពាលីអាវ៉ាសាយសបាយស្រីស្រីគួតបង្វេងនឹងគ្រឿងលៀបលេគ្រឿងលេបំផ្លាញផ្លាយមួយផ្លាយក្នុង page មួយណា page ទី3ទូទួលអ្នកស្ការទី3អូខេ ឡាយតែក្នុងហ្នឹងឥឡូវហ្នឹងអត់អត់ឡាយទៅកន្លែងណាផ្សេងឡាយតែទូទស្សន៍អ្នកស្ការទី3ហ្នឹងហើយដោយសារ page យើងទៅបើកថ្មីបងប្អូនសូមជួយចែករំលែកផងដោយសារតែ page ហ្នឹង page យើងអាទី1ទី2ត្រូវគេ report ឥឡូវហ្នឹងយើង live នៅក្នុងទូទួលសម្លេងអ្នកស្ការទី3ណាណានឹងទៅបើកថ្មីចឹងសូមបងប្អូនសូមជួយចែករំលែកផងណាហ្នឹងហើយហើយទី2តកតនឹងគ្រឿងញៀនហ្នឹងវាជារឿងដែលថាដដែលដដែលណាបានបងប្អូនមិនសូវជាចាប់អារម្មណ៍ប្រហែលក៏ប៉ុន្តែវាជាគ្រោះថ្នាក់ណាសម្រាប់ប្រទេសជាតិយើងណាបងប្អូន សប្តាហ៍ថ្ងៃនេះយើងឃើញហើយណាតាគ្រឿងញៀននេះវាបំផ្លាញនៅអនាគតយុវជនយ៉ាងណាបងប្អូនខ្មែរនៅស្រុកខ្មែរសប្តាហ៍ថ្ងៃនេះអ្នកដែលមានកូនចៅគឺមានការព្រួយបារម្ភខ្លាំងមែនទែនព្រួយបារម្ភខ្លាចកូនញៀនថ្នាំព្រួយបារម្ភខ្លាចកូននឹងសេពគប់នឹងមនុស្សអាក្រក់ធ្វើឲ្យទៅប្រព្រឹត្តគ្រឿងពាលាវ៉ាសែកើតមានចោលឆក់ចោលប្លន់ហើយដល់ពេលពួកនឹងចោលឆក់ចោលប្លន់ដល់ពេលសួរទៅដសាយដសាញៀនថ្នាំត្រូវការលុយទិញថ្នាំ ត្រូវឲ្យដល់ទៅឲ្យបានពីស្គាល់គេចាប់បានម្ដងម្ដងណាបងប្អូនអត់បងប្អូនបងប្អូននៅចាំឯការការដែលចាប់ការដែលចាប់ចាប់បងប្រុសរបស់ឯងគិតម៉េចគិតគិតធៀងគ្រឿងញៀនហ្នឹងហ្នឹងហើយចាប់បានប្រហែលហើយចាប់នៅបាមួយទៀតដែលឆេះនោះដែលឆេះនៅឆេះនៅខាងក្រោមនោះខ្ញុំលេចឈ្មោះឲ្យបាននោះឈ្មោះស្អីគេ សិតសិតតែជាប្រភពនៃកលែងគេចែកចាយគ្រឿងញៀនទាំងអស់គេគេនាំគ្នាទៅចាប់អ្នកជក់គ្រឿងញៀនប៉ុន្តែអ្នកដែលជាប្រភពនៃការនាំគ្រឿងញៀនចូលគឺគេអត់មានដៃចាប់ទេហើយដល់ទៅពេលចាប់បានសោះតែអាមេធំធំសោះតែមេធំធំ មានតាំងពីមន្ត្រីមន្ត្រីមន្ត្រីសមត្ថកិច្ចផ្នែកគ្រឿងញៀន ហើយដល់ពេលគ្រឿងញៀនលក់លក់មិនដែរឆ្ងាយណាទេលក់កន្លងកន្លងនៅតែកន្លែងបលិសនោះខ្ញុំលើសូបងប្អូននៅស្រុកខ្មែរភាកច្រើនឥឡូវគាត់ស្រែកហើយលុកចូលទៅក្នុងគុកក្នុងសាលាឲ្យមានសពទិសទីគាត់ថាជាបងអើយគ្រឿងញៀនឥឡូវមិនត្រឹមទីក្រុងឥឡូវចូលដល់ស្រុកស្រែចំការក្មេងៗជក់គ្រឿងញៀននឹងរាច្រើនណាគ្រឿងញៀនចូលទៅ តាមភូមិតាមអីអីអញ្ចឹងជ្រេតជ្រេតជ្រេតជ្រេតតាមភូមិច្រើនណាឥឡូវហ្នឹងហ្នឹងហើយពីមុនមកថាខ្មែរយើង នៅក្នុងទីក្រុងទៅវាមានស្រីញីអូនបងពាលីអាវ៉ាខ្សែទីប្រជុំជនទៅមានអាគ្រឿងញៀនហ្នឹងតាមពិតដល់ពេលឥឡូវអាតាមសុកខ្សែចំការហ្នឹងគឺថាមានអាគ្រឿងញៀនហ្នឹងចូលទៅដល់ហ្នឹងយ៉ាអឺឥឡូវហ្នឹងអឺគាត់ថាមេដឹកនាំជាមេគ្រឿងញៀនទៅហើយឲ្យដល់ឲ្យប៉ូលីសឯណាទៅចាប់មេដឹកនាំគ្រឿងញៀននោះ មាន តែការក្រោបឈររបស់ប្រជាជនទេទើបអាចធ្វើទៅបានស្រុកខ្មែរចាបង ត្រឹមត្រូវខ្មែររដ្ឋហើយបងរ៉ូបេតលីគាត់ថាស្រុកខ្មែរយើងមានរោងចក្រ ផលិតគ្រឿងញៀនអត់មានគេនាំចូលទេ គេនាំលុយខ្មៅចូលស្រុកហ្នឹងហើយអឺគេឥឡូវហ្នឹងគេផលិតគេមានរោងចក្រផលិតនៅខេត្តកំពង់ស្ពឺនៅក្រុងភ្នំពេញហើយពីការចាប់ប្រហែលថ្ងៃមុនហ្នឹងនៅនៅនៅខេត្តកោះកុងហើយចាប់បានម្ដងម្ដងបងប្អូនណាសរុបតោនហើយផលិតទៅដោយផលិតទៅដោយជនជាតិចិនហើយឯងកន្លែងដែលគេចាប់បានថ្ងៃមុននៅក្រុងភ្នំពេញហ្នឹង កន្លែងធ្វើតំណាប់ស្វាយកន្លែងផលិតគ្រឿងញៀនហ្នឹងណាហើយមិនដឹងជាប្រហែលឆ្នាំហើយហើយឥឡូវនេះណាយុវជនខ្មែរណាស្ទើរតែ80%ដែលប្រឈមនឹងហានិភ័យនៃគ្រឿងញៀនបងប្អូនអ្នកអ្នកនៅស្រុកខ្មែរភ័យណាខ្ញុំសួរពួកគាត់គាត់ថាបារម្ភណាបារម្ភមែនតើកូនទៅរៀនរាល់ថ្ងៃនឹងបារម្ភបារម្ភខ្លាចតែសេពប៉ាមនុស្សគ្រឿងញៀន រឿងអីគាត់នេះគាត់បារម្ភណាអ្នកមានកូននៅស្រុកខ្មែរបារម្ភខ្លាំងមែនទែនតែម្ដងមិនចឹងខ្ញុំផ្ដាំផ្ញើទៅលោកសខេងណាអឺដល់ពេលគាត់គឺជាមេបលិសហើយគាត់ចេញមកនិយាយអញ្ចឹងយើងមិនដឹងចង់ឆ្លើយថាម៉េចត្រឡប់ទៅគាត់វិញទេណាអានោះវាជាវាវាជាវាជាកតបកិច្ចរបស់គាត់ក្នុងការបង្ក្រាបដល់ដោលដាក់គ្នាចឹងឥឡូវនិយាយមិនខ្មិចជួនការបលិសចាប់បាន គ្រឿងញៀនយកទៅឲ្យ តឡាការកាត់ក្រីតឡាការលែងបាត់ហើយបលីចាប់ស្រួមស្រួមមន្ត្រីគ្រឿងញៀនចាប់ស្រួមស្រួមប៉ះចំបោះមេដូចជាយមរាជនោះត្រូវគឺតាមធ្វើស៊ីចាប់ដាក់គុកដាក់ច្បាប់បើកឡានស្រែកយំតត្រាក់ឲ្យមហាជនជួយវាអញ្ចឹងណាអញ្ចឹងប្រទេសខ្មែរយើងគឺជាប្រទេសមួយវាអាណាធិបតេយ្យរឿងគ្រឿងញៀនហ្នឹងប្រឈមខ្លាំងមែនទែនគ្រោះថ្នាក់អាណាធិបតេយ្យទាំងអស់ហ្នឹង ស្អីក៏នេះដែរគ្មានអត់អាចវាជាជាគ្រោះមហន្តរាយហានិភ័យខ្លាំងមែនទែនសប្តាហ៍នេះគ្រឿងញៀនកំពុង តែសម្លាប់អនាគតយុវជន ខ្មែរយើងប្រឈមខ្លាំងណាបងប្អូនកុំប្រហែសកុំភ្លេចខ្លួនណាសប្តាហ៍នេះគ្រឿងញៀនកំពុងតែវាយលុកសម្រាប់អនាគតយុវជនខ្មែរប្រមាណភាគរយនៃយុវជន ខ្មែរដែលដែលគាត់ត្រូវញៀនឆ្នាំទៅមើលនៅកន្លែងព្យាបាលគ្រឿងញៀនសត្វតែយុវជនពេញកម្លាំងទៅប្រមូលផ្ដុំនៅនោះ ត្រូវញៀនឆ្នាំដោយសារអ្នកណាដោយសារមេដឹកនាំអសមត្ថភាពមេដឹកនាំម៉ាស្យាទិសេតគប់មើលបងអាមួយថែងថាកទឿចូលមកស្រុកខ្មែរនោះដែលគៀកកគ្នាជាមួយហ៊ីងមនាងនោះផលមកនឹងខ្ញុំកំពុងរកចូលមកអីទេវិញដាក់បកាច់ណាទីខលទីខលឯងចាំសួរបងជំរាបសួរបងជិះខលអង្គ អាភីមាននៅចាំអាកទឿមួយ ថាថតជាមួយហ៊ីងមិនហៀងនោះបានទេអាមួយដុសក្បាលពោះថតគៀកកមួយហ៊ីងមិនហៀងពាក់ខ្សែកធំនោះមកពីចិននោះអូអាមីហ៊ីនដេតមួយហ្នឹងអាអាចិនមួយហ្នឹងហ្នឹងហើយអាហ្នឹងសត្វសត្វតែពួកដែលថាមេគឺថាពួកម៉ាស្យ៉ាលក់គ្រឿងញៀននៅស្រុកចិនហ្នឹងអូអាមេមកផ្សារមកពីចិនហើយវាវាជំទាវថាអាមេមកផ្សារហ្នឹងយកលុយ100លានមកចៃពលរដ្ឋខ្មែរដែលក្រីក្រហ្នឹងឯង កាលហ្នឹងអីអូអញ្ចឹងបានថាហ្នឹងណាវាមិនដែលណាអាចិនណាយកលុយ100លានយកមកចែកក្រីក្រពលរដ្ឋខ្មែរណាក្រីក្រហើយមិនដែលណាលុយ100លានយកមកចែកមួយឆ្នាំចែកតន់អស់ផងបើបើសិនវាយក100លានពលរដ្ឋខ្មែរមានតែប្រហែល20លានជាងទេបើថាឲ្យតែម្នាក់1លាន1លានខ្មែរមានងាប់ហើយពេលពេកពលរដ្ឋចិនណាក៏វាក្រដែរគេមុនចែកចែកពលរដ្ឋគេមុនណាគេមិនឲ្យយើងទេបើណាពួកនោះវាបោក ហ្នឹងអាពួកនឹងវាបោកខ្មែរភ្លើអាភ្លើផ្សះនោះណែដែលជឿតាមអារដ្ឋាភិបាលចោលនោះរាប់ឆ្នាំនោះណាតាមពិតទៅអាពួកហ្នឹងឯងវាសុំកលុំគ្នាហ្នឹងអាហ៊ីងប៊ុនហ៊ានអាត្រូវក្របផ្ទះបាញ់ត្រូវមីនហ្នឹងនៅជាមួយអាមីនដែលអាអាអាចិនមួយអាកប៉ោងចិនហ្នឹងណាអូអើក៏ឃើញគេមានលុយមួយ តាំងពីអាខ្លួនឯងមានប៉ុនមានសកាយទៅទៅត្រគេឲ្យវល់ថោកទៀតបានថោកចុយតម្លៃថោកហ្នឹងខ្លួនឯងជាជាអង្គរៈនៅជាជាជាតាហ៊ានខ្មែរដែលមានប៉ុនមានសកាយ ទៅត្រអាអ្នកឈួនបាទអាអត់គ្រប់10ណាមកពីចិនមកណាហើយថាវាយកលុយណាមកចែកពលរដ្ឋខ្មែរក្រីក្រណាមិនឯងឃើញចែកស្អីផងឬគេនិយាយថាចែកណាចែកតាមមួយផ្លែតបានបិចមួយទៅសភៅទៅសេ បាក់ក្បាលឬមិនតិចទួចជាទីបំផុតណាមើលទៅបោកដកដកទៅមិនបានប្រហែល5ដុល្លារផងហើយចែកបានតែមួយផ្លែតក៏ឈប់ចែកទៅនេះ បើបើសិនវាយកលុយ100លានមកចែកមែនណាពលរដ្ឋខ្មែរមានម្ដង20លានទេយ៉ា100លានណាយ៉ាពលរដ្ឋខ្មែរមានមានម្ដង20លានផងហ្នឹងហើយយកដល់100លានមកបងប្អូនដកដកតែ50%ដកតែ20%យកមកចែកពួកគាត់ណាខ្មែរខ្លះជាអ្នកមានអស់ហើយចង់ប្រាប់ចឹងខ្មែរខ្លះជាអ្នកមានអស់ហើយជារឿងបោកប្រាស់ទេខ្ញុំក៏ប្រាច់នឹងរឿងបោកប្រាស់ទេ វាគ្មាន បានយកលុយអីមកចែកអីយកអីមកនេះទេណាហ្នឹងហើយវាគ្មានបានយកលុយឲ្យមកចែកទេហ្នឹងហើយអានេះគឺជាការវាចូលមកបំពុលវាកំពុងតែនាំនៅភាពមហន្តរាយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឥឡូវស្ដាប់សម្លេងលោកសောខេងថែមតិចទៀតណា3នេះ3ថ្ងៃមុននេះរកឃើញជាង100តោន100តោនបងប្អូនអញតោះជាណា100តោនណាចាំសួរថាអ្នកណាទទួលខុសត្រូវ ម៉ៃក្មេ100តោនច្រើនហ្នឹងហើយក៏សួរថាណាជាអ្នកទទួលខុសត្រូវទាំងអស់ហ្នឹងលោកសខេងអីហ្នឹងក៏ចូលរួមទទួលខុសត្រូវដែរហើយដល់គាត់ស្រីសួរក្នុងនាមគាត់ជាមេប៉ូលីសគាត់សួររកអ្នកណាគេទទួលខុសត្រូវខ្ញុំឆ្លើយមិនឥឡូវហ្នឹងសួរចែកចាលោកសខេងក៏ចូលរួមទទួលខុសត្រូវដែរពីព្រោះគាត់ជាប៉ូលីសហើយគាត់ត្រូវដឹងពិតប្រាកដអ្នកណាគេអនុញ្ញាតឲ្យចូលតាមព្រំប្រទល់តាមណាក៏ដោយច្រកណាក៏ដោយអូក្បាលអាមេហ្នឹងយកមកណា អាមេកុយដែលថាឲ្យចូលអូក្បាលមកអ្នកណាគេឲ្យចូលចូលតាមណាចូលមិនកើតត្រូវតែមានអ្នកឲ្យចូលហើយហើយអូក្បាលតាមេកុយមកហើយវាមានអាមេពីលើទៅទៀតតាមសឹកយកអាមេនឹងទៀតអាគេអត់មានចេញមកវាក់វាក់វាក់លើជាសាធារណៈតាមខ្លួនឯងជាអ្នកអីណាចង់សម្អាតគ្រឿងញៀនប៉ុន្តែអត់ហ៊ាននិយាយចេញឈ្មោះអ្នកណាជាអ្នកពាក់ព័ន្ធគឺអាតកូលហ៊ុនហ្នឹងឯងជាអ្នក លើអាគ្រឿងញៀនហ្នឹងណាអឹមអាមិញចំនួនច្រើនចឹងទេអត់មានទេគ្មានអាហ៊ានទេពលរដ្ឋខ្មែរគ្នារស់ស៊ីកាពេកកប៉ុកស្តាមការស្មោះត្រង់មិនគ្នាខ្លាចពលរដ្ឋខ្មែរធម្មតាណាហ៊ានធ្វើរឿងចឹងចឹងកូនម៉ែពលរដ្ឋខ្មែរធម្មតាមិនហ៊ានទេពលរដ្ឋខ្មែរគ្នាអត់ហ៊ានទេសូម្បីតែរស់ស៊ីស្របច្បាប់មិនគ្នាខ្លាចកយចង្អប់ហើយគៀបគ្នាស៊ីអត់បានចំណេញចិត្តតម្រន់អារឿងខុសច្បាប់គេហេតាមគៀបតាមសង្កត់ មានផុសតាងស្អីបន្តិចគឺថាពួកនឹងគៀបគ្នាតតក្រធ្លាក់វេទនាដល់ខ្លួនគាត់តែគ្នាអត់មានរកស៊ីគ្រឿងញៀនអ្ហ្មិចចង់សម្រាប់គ្រួសារណាមួយចង់គៀបពួកអាអ្នកមានណាមួយយកតែគ្រឿងញៀនយកទៅដាក់ក្នុងផ្ទះទៅនៅហៅទៅខលទៅនេះទៅឃើញអាគ្រឿងញៀននឹងថតនឹងជាផុសតាងគៀបគ្នាស៊ីតរលាយខ្លួនបានសុខចិត្តនឹងគឺល្បិចពួកអា CP នឹងគឺអញ្ចឹងចាចុះតម្រុំអាគ្រឿងញៀនចំនួនច្រើនចេះ គឺលោកសខេនឹងអូនបងប្អូន100តោនឲ្យវាចូលឲ្យអាចចូលដល់សុកខ្មែរបានគឺទៅមិនធម្មតាទេណា100តោនណានេះមិនចប់មកយួរមកកបោបអីណា100តោនណាហើយអាម៉េចម៉េចលោក សខេមិនមែនទទួលខុសត្រូវនឹង អារឿងគ្រឿងញៀនហ្នឹងឯងក៏ទទួលខុសត្រូវនឹងរឿងបាត់ទឹកបាត់ដីបាត់ព្រៃព្រឹក្សាប្រទេសខ្មែរទាំងមូលហ្នឹងដែលគ្រប់គ្រងទៅដោយយួនហាណូយហ្នឹងដល់លើកបន្ទប់អាហ៊ុនសែនមកហ្នឹងខ្មែររលាយខ្លះគឺតកូលហ៊ុន ហើយនឹងសខេងពួក CP នឹងជាអ្នកទទួលខុសត្រូវនឹងទ្រព្យសម្បត្តិរបស់ខ្មែរដែលក្នុងតំណែងដៃយួននឹងទេមិនមែនគណៈបពប្រឆាំងមិនមែនជាអ្នកពលរដ្ឋមន្ត្រីរាជការធម្មតាមិនមែនជាពលរដ្ឋធម្មតាមិនមែនជាអ្នក នយោបាយធម្មតាគឺពួក CP ហ្នឹងឯងយ៉ាគេឆ្លើយយើងខ្លួនហ្នឹងហើយអសមត្ថភាពគ្រប់ស្ថាប័នទាំងអស់សួរថានៅ ដើម្បីអ្វីនៅកាន់តំណែងដើម្បីអ្វី ណាឲ្យគេបោះឆ្នោតគម្រាមកំហែងឲ្យគេបោះឆ្នោតឲ្យដើម្បីអ្វី40ឆ្នាំហើយល្មមដឹងខ្លួនថាខ្លួនឯងអសមត្ថភាពគ្រប់ករណីទាំងអស់ត្រូវអញ្ជើញចុះតាមសម្រួលពលរដ្ឋអត់មានបោះឆ្នោតឲ្យពួក CAP ឲ្យដឹងថាពួក CAP ជាយួន អសមត្ថភាពអត់មានណាសមត្ថភាព រកការងារឲ្យគេធ្វើគ្មានសមត្ថភាពការពារអាយុជីវិតខ្មែរគ្មានសមត្ថភាពមើលការខុសត្រូវនិងសុខភាពរបស់ខ្មែរគឺគ្រប់ករណីទាំងអស់ អញ្ចឹងគេបោះឆ្នោតឲ្យហើយកុំនៅក្រាញ់ដនាលនាំមកទៅមុខទៅមាត់គេនាំតែបំផ្លាញសេចក្តីសុខគេនាំតែខាត់អាយុជីវិតខ្មែរអញ្ជើញចុះជើញយ៉ាតាមពុតហើយតាមខ្លួនឯងជាអ្នកឆ្នាំកាន់អំណាចប៉ុន្តែបើសិនឯណាជាអ្នកទទួលខុសត្រូវគ្រឿងមានមួយតោនមកអីមកមកមក1000ប៉ុន្មានគីឡូហ្នឹងឯងប្រហែលមួយតោនឯងប្រហែល100តោន100តោនអ្នកណាក្រៅពីពួកស៊ីពីច្រើនណាស់ គ្មានអាណាក្រៅពីនឹងទេយ៉ាហើយយើងមកជំទាវឡាច់ឡាច់ឡាច់ឡាច់ឡាច់មួយថ្ងៃមួយថ្ងៃរវល់តែបបដើតែបំផ្លាញខ្មែរមួយថ្ងៃមួយថ្ងៃរវល់តែតែបំបីគណៈបកមួយថ្ងៃមួយ9តែរកគ្រឿងខ្មែរតែអត់មួយថ្ងៃមួយថ្ងៃអត់មានដែរថារវល់ដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យខ្មែរមានអភិវឌ្ឍល្អឯងប្រវល់ធ្វើយ៉ាងម៉េចដើម្បីឲ្យខ្មែរទៅធ្វើដំណើរទៅមុខហ្នឹងថ្ងៃថ្ងៃអង្គុយតាមបៃបហាអានេះខូនចេះអានេះខូនចេះអានេះខូនចេះខូនចេះ ប៉ុន្តែអាខ្លួនឯងអសមត្ថភាពអត់ប្រំក្បាលគ្នាដើម្បីរកដំណោះស្រាយឲ្យខ្មែរក្បល់តែក្បាលគ្នាបំផ្លាញគេធ្វើបាបគេ អាហ្នឹងឯងពួក CP សមត្ថភាពវាគឺតែប្រកាន់បានតែបំផ្លាញទេហើយនៅដើម្បីផ្ទះបាញ់អីអាណាគេលើកអាមនុស្សចោលមកសៀតចឹងមកឲ្យដឹកនាំគេណាមនុស្សណាដែលគេចង់ចេះគេយកអ្នកចេះធ្វើជាគ្រូ ខ្មែរចង់ចេះខ្មែរចង់យល់ខ្មែរចង់ដឹងខ្មែរចង់មានសុខភាពល្អខ្មែរចង់មានអ្វីៗដូចនៅប្រទេសគេចឹងអញ្ចឹងខ្មែរចង់មានមេដឹកនាំល្អខ្មែរអត់ចង់យកអាមនុស្សពុករលួយភេទកកបំផ្លាញជាតិម៉ាស់ខ្យាមកដឹកនាំគេទេគឺវារលាយទាំងអស់គ្នាហ្នឹងឯងអើសួរក្រុមគ្រួសារពួក CAP យកកូនទៅសាលានោះដែរយកកូនទៅឲ្យមនុស្សល្ងងទៅរៀនអត់ធ្វើជាគ្រូអត់មួយមួយថ្កល់ក្បាលគ្នាយកកូនឲ្យទៅរៀននៅប្រទេសល្អល្អ យកកូនទៅដាក់សាលាល្អល្អឲ្យកូនច្រាស់របស់ល្អសិនល្អស្រឡាញ់ពុនកូនសួរតលែងមានក្រុមគ្រួសារណាបញ្ជូនកូនទៅរៀនស្រុកយួនស្រុកចិនទេឬប្រទេសណាដែលអន់អន់ទេអត់ទេតែទីបញ្ចប់ដឹកនាំណាឲ្យប្រទេសខ្មែររលាយតាំងពីច្បាប់តាំងពីទម្លាប់តាំងពីសពបាយយ៉ាងឲ្យវល់ដឹកនាំ40ឆ្នាំឲ្យវល់ប៉ុន្តែអត់នៅខ្លួនឯង ខ្លួនឯងទិញសាជាតិមកនៅក្រៅប្រទេសហើយនឹងអួតតែខ្លួនឯងដឹកនាំ40ឆ្នាំបើដឹកនាំ40ឆ្នាំមកកុំខ្វល់នឹងប្រទេសក្រៅណានៅក្នុងប្រទេសខ្មែរមិនដាច់អ៊ីនធឺណិតទេមកក្មេកស្កប់យើងមានដាច់ខាង PA រឿងដាច់បន្តិចមើលមើលអភីមើលតាចាស់មួយនេះនេះឆោបងប្អូនខ្ញុំចាំសូហ្វីចូលមកសិនណា សូហ្វីគាត់ដាច់អ៊ីនធឺណិតចាំផ្លែតបងប្អូនថាជាអ៊ីនធឺណិតគាត់មានបញ្ហា យើងក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំមានការឈឺចាប់ណានៅពេលដែលយើងឃើញប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញទៅដោយសារតែយុមេដឹកនាំហើយសប្តាហ៍ថ្ងៃគុំហើយមិនមែនថាហ៊ុនសែនត្រូវទទួលខុសត្រូវតែតាមម្នាក់ឯងទេលោកសខេងហ្នឹងណាសម្ដេចសខេងហ្នឹងក៏ត្រូវចូលរួមទទួលខុសត្រូវដែរ ព្រោះមហានិភ័យដែលកំពុងកើតមាននេះមហន្តរាយដែលកំពុងកើតមានទៅលើយុវជនខ្មែរកូនខ្មែរជាតិខ្មែរក្រៅលោកលាយហ្នឹងក៏លោកមានការរួមចំណែកដែរពួកលោកក៏ជាមេដឹកនាំម្នាក់ដែរដូចជាការកាត់ទោសពលពតចឹងត្រូវទាញទាំងអស់មិនមែនឲ្យពលពតទទួលតែម្នាក់ឯងទេមិនមែនសឡុតសទទួលតែម្នាក់ឯងទេតែទាញយកមកទាំងអស់រួមចំណែកក្នុងការទទួលខុសត្រូវបើចឹងសម្ដេចសខេងក៏មានចំណែកដែរទោះបីលោកមិនធ្វើឲ្យចម្ពោះក៏ដោយ ក៏ក្នុងហ្នឹងក៏ក៏មានចំណែកដែរហើយក្នុងក្នុង នាមលោកជាមេដឹកនាំម្នាក់ណាលោកក៏ក៏មានកាតព្វកិច្ចដែរម៉ែក្មេចចង់បង្ហាញរូបតានេះមួយនេះចូលមកជាយើងណាសូហ្វីណាពួកអាស៊ីវីអូមិនឃើញខំព្រុសតើអញព្រុសនឹងការពារក្បាលឯងនឹងមកជួយឆ្លាច់ដាក់ក្បាលឯងអាគាត់ថោកវាឈ្មោះវាឈ្មោះសេងសេងសេងខុនណានេះនេះណែណែ ឯងដឹកឯងអត់ឆ្កែអញគឺឆ្កែឆ្កែពួកអញឆ្កែការពារផលឯងខ្ញុំសូមផ្ដាំផ្ញើទៅបន្តិចនេះហើយគឺជាធនធានរបស់ CPP ហើយគឺជាសណ្ដាននៃពួក CPP ដែលគេតែងតែណាគេតែងតែយកមកណាម៉ែកពេកចាស់ខ្ញុំប្រាប់ទៅវិញនិយាយចឹងវាអត់ឈឺទៀតទេវាអត់ឈឺទេខ្ញុំដាក់ដាក់អាក្បាលថោកហ្នឹងអញប្រាប់ហែងណាពួកអញព្រោះនៅក្រៅប្រទេស គឺព្រួតដើម្បីការពារក្បាលឯងកុំឲ្យយួនមកកាត់ក្បាលឯងកុំឲ្យយួនមកហែកម៉ែឯងកូនឯងណាស់ងាប់ចោលពួកអថោទៀតចំណាស់នឹងឲ្យចាស់ហ្នឹងឯងសុខហើយក្រុមគ្រួសារអញកើតនៅក្រៅប្រទេសអញមានសេចក្តីសុខហើយហេតុអីអញចេញតែព្រុសដោយសារអញឃើញយួនឃើញអាហ៊ុនសែនវាជាកញ្ជាយួនយកយួនមកអាកកឯងរាល់ថ្ងៃនេះមកបំភ្លេចបំផ្លាញទ្រព្យសម្បត្តិដូនតាឯងនេះបានអញព្រុសឆ្កែអញវាឆ្លាតអញ្ចឹង សួរឯងក្បាលឯងក្នុងប្រទេសឯងហ៊ានព្រុសអត់ហ៊ានព្រុសដោយអញអត់ឃើញចៅយួនចូលរួចឯងហ៊ានព្រុសហេឯងសាចេញព្រុសមើលបំយួនដាក់ក្បាលឯងងាប់ឆ្កែឯងហ្នឹងដាក់ឲ្យងាប់ហើយនឹងអត់យកឯងយួននេះចាស់ឆ្កែតែឆ្កែពួកឯងយល់អត់ច្រែពួកវាខាច់អាឆងរកថោកទៀតដោយពួកឯងនឹងអញ្ចឹងខ្ញុំអញប្រាប់ពួកឯងយួនវាឆ្លាតជាងឯងឆ្ងាយណាស់យួនវាស៊ីឆ្កែតែឆ្កែពួកឯងអាឆ្កែគេស៊ីអាឆ្កែក្បត់ទៀតអាឆ្កែពៀលីអាបានសៃទៅគ្រប់ត្រពួកអីរឆាណា យួនវាអត់ស៊ីទេយួនវាខ្លាចឆ្លងរោគហ្នឹងយួនវាឆ្លាតជាងពួកឯងអញ្ចឹងតែឆ្កែពួកអញយួនខ្លាចតែឆ្កែពួកឯងយួនរបត់ស៊ីឆ្កែតែឆ្កែឯងយួនអត់ស៊ីតែប្រាប់ដល់ទៀតហើយទៅថោកកន្លែងហ្នឹងពួកឯងហ្នឹងពួកអាស៊ីភីខ្លះហើយដឹងអត់យីពួកអាថោកអញព្រោះជាសិទ្ធិរបស់អញអញអត់ខ្លាចនឹងអ្នកណាគេមកកម្រៀងបង្ហាញអញទេ តែបើសិនជាគេគម្រាមកំហែងអញណាក៏អញមាន សិទ្ធិខន្តបៈទៅវិញដែរព្រោះរស់ដើម្បីការពារជីវិតខ្លួនឯងបើរស់មិនការពារជីវិតខ្លួនឯងណាទុកជីវិតឲ្យគេតាមសារៈតាមចិត្តអានឹងហៅឆ្កែចោមសៀតពួកឯងហ្នឹងហើយដឹងអត់អានេះឆ្កែដូចឯងនេះពិភពលោកគឺច្បាស់បន្តិចនេះអតាកចាថោកទៀតនេះ ដែលល្អបំផុតគឺជាឆ្កែដែលការពារម្ចាស់គឺជាឆ្កែដែលអូសា ការពារម្ចាស់ការពារផ្ទះសម័យអង្គឆ្កែល្អតែឆ្កែពួកឯងពួកអាស៊ីភីឆ្កែពួកឯងគឺអាឆ្កែចោលមិនទៀតឃើញយួនចោលស្រាប់ពួកឯងដេកអេះក្តិតអេះពោះហ្នឹងអាឆ្កែដេកផេះសួរឯងបានប្រយោជន៍អីឆ្កែអីហ្នឹងហើយយួនចូលពេញស្រុកហើយបើបន្ទោសពួកអញមកក្រៅប្រទេសដោយពួកអញចេញក្រៅប្រទេសបានយួនចូលស្រុកចុះអាឆ្កែចូលម្លាយអញជាអ្នកការពារប្រទេសនោះ តែឆ្កែឯងតាំងខ្លួនជាអ្នករំដោះជាតិការពារជាតិហើយមិនក៏មកយួនចេញស្រុកដេញយួនចេញពីស្រុកទៅហើយបើហែងមកបន្ទោសអញយួនចោលពេញស្រុកហើយមកបន្ទោសពួកអញចេញនៅក្រៅប្រទេសចុះអាចោលប្រៃយកទៅចាប់ផ្ទះមិនក៏មើលអសន្ត្រឹមត្រូវអាចឆ្កែចោលប្រៃឯងហ្នឹងថោកទៀតមែនពួកឯងហ្នឹងបើអញព្រោះនៅក្រៅប្រទេសអញព្រោះការពៀក្បាលមរាយឯងហ្នឹងកុំឲ្យយួនហ្នឹងមកជុះអាចដាក់ក្បាលលើក្បាលមរាយឯងឯងណា អញជាកូនកតញ្ញូអញ្ចឹងទោះអញបាននៅក្នុងស្រុកក៏ដោយទោះអញបាននៅក្នុងទឹកដីខ្មែរក៏ដោយអញបានរស់សាខ្មែរក៏ដោយប៉ុន្តែអញធ្វើសម្រាប់ខ្មែរឆ្កែអញវាថ្លៃថ្លោជាងអាចោមរាយឯងក្នុងស្រុកខ្មែរនេះគ្មានប្រយោជន៍ទេនៅនៅក្នុងនៅក្នុង comment ហ្នឹងបងប្អូនយើងថា តានេះសង្ស័យមេគ្រឿងញៀនណាបានវាមានខ្លួនវាចេញមកនិយាយណាអានេះមើលមើលមុខវាឥឡូវសួរវាគេឥឡូវសួរវាថាឥឡូវអាខ្លួនវាសង្ស័យមេគ្រឿងញៀនទៀតដឹងណា សួរវាថាឥឡូវនេះសខេងចេញមករឿងគ្រឿងញៀនតើក្បាលឯងហ្នឹងហ៊ានចេញមករិះគន់អត់ក្បាលឯងហ្នឹងហ៊ានចេញមករិះគន់ថាសខេងចេញមកនិយាយនេះសខេងថាណែទទួលខុសត្រូវអារឿងគ្រឿងញៀនមកតោនមកតោនមកតោនគីឡូឬក៏មកតោនស្អីហ្នឹងផ្លេចហ្នឹងហើយសួរក្បាលឯងហ្នឹងហ៊ានចេញមករិះគន់អត់100តោន100តោនក្បាលឯងនឹងអត់ហ៊ានហើបទេសំបីតែបន្តិចពួកអាចោមរាយជីវិតឯងហ្នឹងគឺជាជីវិតកែបក្នុងម្ដងអញ្ចឹង គេចង់ឲ្យឯងងាប់ស្មើណាគេចង់ឲ្យឯងរស់ស្មើណាគឺទាំងក្នុងកណ្ដាប់ដៃគេតែអញពួកអញអញចំទាលនេះដល់អញខាច់កូនឯងចៅឯងកើតមកវិញ្ញាណឯងដឹងអត់អញស្ដាយជីវិតខ្មែរអញស្ដាយវងតកោខ្មែរកើតមកបាច់ខ្ញុំមានបពាលាអាវ៉ាសែពេញហ្នឹងណាពួកអាថោទៀតនេះសត្វសត្វពូចសម្រាមពូចវានេះ ក្រុមគ្រួសារវានេះអញខំជេរពួកឯងយូរអញរមាស់មាត់ដែរតាអញខំធ្វើចរិតត្រឹមត្រូវអញមិនដឹងត្រឹមត្រូវទេយ៉ាមែនប្រទេសហ្នឹងមែនប្រទេសអញតែម្នាក់ឯងណាប្រទេសក្បាលម្ដាយឯងដែរប្រទេសដូនតាចុយម្ដាយឯងហ្នឹងដែរតែឯងអត់មានការឈឺចាប់សម្បីតែបន្តិចណាពួកក្បាលឯងវាអាហ្នឹងហើយហ្នឹងឈាមឯងវាកត់វាខ្មៅគក់អស់ហើយលេងឈឺលេងឯងហោះលេងឯងគឺឈាមហែងទៅដល់ជាតិគីមីយន្តរយ ពេញក្បាលឯងរាល់ថ្ងៃបែរអាចឈឺវាវាស្ពឹកអស់ទៅណា ឯខួរអញអត់ស្ពឹកទេមិនចាំឲ្យយួនស្អីដាក់ក្បាលអញមិនចាំយួនយកដបងយកចាប់បាយអញអត់ទេគាត់តែយួនស្ដោះទឹកមាត់គាត់តែយួនសលឹងអញហ្នឹងថេដេករបស់ពេលខ្លាំង Facebook វានេះណា Facebook របស់វានេះយើងមានទឹកដីរបស់ខ្លួនឯងគេមកធ្វើអំពើថោកទាបលើទឹកខ្លួនឯងហើយអត់មានអត់មានប្រតិកម្មអីខួរក្បាលអែឬឥឡូវអាងយួនមើងងាយថាខ្មែរដូចឯងគឺខ្មែរល្ងងខ្លៅហើយដឹង ខ្មែរពួកអាស៊ីពេលខ្លះគឺអាខ្មែរល្ងងខ្លៅគ្មានចេះមានការឈឺចាប់ជឿតាមអ្នកគេបង្វិលមានខួរក្បាលដែរមិនចេះយកមកគិតខ្លួនឯងយកឲ្យពួកអាស៊ីពីបង្វិលខួរក្បាលហើយកុំត្រាស់ហើយកុំច្រាស់បាយខ្មែរហើយកុំរស់នៅលើទឹកដីខ្មែរណាហើយកើតមកមកមកមកមកច្រាស់បាយអស់អង្គទៅអីណាបើមានខួរក្បាលហើយឲ្យគេគិតឲ្យគេគិតឲ្យអត់មានចេះគិតខ្លួនឯងពីពួកអាខោកចុយតម្រាយវានេះ អូខេមិនដែរឯងយ៉ាគេឡប់មកយើងប្រធានបတ်យើងវិញអ្នកណាទទួលខុសត្រូវក្នុងការនាំសារធាតុញានឹងមកខ្ញុំគិតថាតរឲ្យឃើញអ្នកទទួលខុសត្រូវអូនាំព្រះសិយេអូមួយគ្រួសារ អនុញ្ញាតឲ្យគេយកចូលមកសុំកាត់ឲ្យនឹងទីម៉េចពេកគាត់ថានាំគ្នាសញ្ញេអនុញ្ញាតឲ្យគេនាំចូលចូលមកអញ្ចឹងអាសញ្ញេហ្នឹងឃើញឈ្មោះឃើញអីនៅក្នុងហ្នឹងឯងអូក្បាលលាមកអូក្បាលអាណាអ្នកនាំគ្នាសញ្ញេហ្នឹងលោកសខេងក៏មានសិទ្ធអូក្បាលអ្នកសញ្ញេយកមកហើយក៏មិនស្អីថាណាណាទៅមានមើលឃើញចាក់ស្ដែងមើលយកដាក់ពុកពុំមានឲ្យឃើញចាក់ស្ដែងកាត់ តោកបាញ់ក្បាលវាចោលមើលព្រោះវានឹងអភិជាបំផ្លាញអនាគតយុវជនខ្មែរជាអ្នកធ្វើឲ្យខ្មែរលាយគ្រឿងញៀនណាគ្រឿងញៀនប្រៀបដូចជាសង្គ្រាមមួយដែលកំពុងបំផ្លាញខ្មែរសប្តាហ៍នេះមកថ្ងៃនេះនៅពីលីពីនហ្នឹងគេមានកំណត់របស់គេចេញគ្រឿងញៀនពីប្រហែលគីឡូពីប្រហែលគីឡូគឺគេសម្រាប់ចោលសឹងចិនដូចគ្នាចឹងគេសម្រាប់ចោលពីព្រោះអាគ្រឿងញៀនគឺជា អាវុធដែលសម្រាប់ពលរដ្ឋគេយ៉ាងប្រចោលសម្រាប់ហ្នឹងមិនមែនសម្រាប់ភ្លាមភ្លាមគឺសម្រាប់ហ្នឹងគឺវាក្រីវាក្រវាវេទនាទាំងគ្រួសារអាហ្នឹងគឺជាអាវុធដ៏សាហាវជាទីបំផុតក្រាន់នេះវាខាំងជាអាវុធនេះបាញ់តែគ្រាប់ងាប់នេះឈឺតែមួយឆ្នាំទេងាប់ទៅអត់មានខាតបងទេតែអាគ្រឿងញៀននេះគឺខាតបងទាំងគ្រួសារទាំងសន្តានគឺខ្សែស្រឡាយគឺតែយកទៅព្យាបាលក្រណានាំគ្នាក្រដោយសារដោយសារមានកូនមួយគ្រឿងញៀនអញ្ចឹងទៅទៅយកកូនទៅព្យាបាល យកកូនទៅព្យាបាលត្រូវចំណាយលុយម៉ែលក់តិចលក់ទេហើយដើម្បីតែយកកូនព្យាបាលដើម្បីតែគ្រួសារទេបំផ្លាញសង្គមណាសូហ្វីឥឡូវសង្គមទាំងមូលណាអានេះខ្ញុំចង់និយាយថារឿងគ្រឿងញៀនហ្នឹងគឺជាអាវុធសម្រាប់មនុស្សចាំងសាហាវវាគ្រាន់បើជាអាក្របបាញ់ផាំងទៅ វាខាតតែម្នាក់ទេកើតទុកតែមួយឆ្នាំគឺចប់ហើយតែអាគ្រឿងញៀននេះមុននឹងងាប់គឺវារលាយទាំងទ្រព្យបាត់ទាំងមនុស្សហ្នឹងហើយគ្រួសារតែម្ដងជាមួយទាំងមូលណាយ៉ាអានឹងក្នុងក្រុមគ្រួសារ ណាអាហ្នឹងអាហ្នឹងបានគេខ្លាចហើយអញ្ចឹងទេនៅស្រុកខ្វាយដឹងថាអាណាសញ្ញេហើយអូក្បាលអាហ្នឹងមកអូក្បាលបានបាញ់ចោលទៅព្រោះអាហ្នឹងវាជាភេទកោសម្រាប់ណាសម្រាប់ពលរដ្ឋខ្មែរយ៉ាងប្រយោជន៍ហ្នឹងណាយ៉ាតែខ្មែរយើងប្រយោជន៍ដល់ចម្ពោះតែម្ដងមិនប្រយោជន៍ទេវាចម្ពោះតែម្ដងណាគ្រឿងនេះកំពុងតែសម្រាប់ខ្មែរគឺថាសម្រាប់គឺសម្រាប់នេះសម្រាប់មិនធម្មតាឯណា សាប់តែពេលស្ដាប់ដល់យើងអត់ដឹងមុខយើងអត់ដឹងថាខ្លួនខ្លួនមែនតើលួចលក់ចឹងណាលួចលក់ចឹងវាអត់មានចេញមុខវាវាជានេះគឺវាលួចលក់អាហ្នឹងឯងប្រយោលឯងជំរុញខ្ញុំលើកនិយាយថាខ្ញុំឆ្ងល់ថាហេតុអីបានដល់ស្រុកខ្មែរម្នាក់ម្នាក់ដឹងថាគ្រឿងញៀនវាវាវាជក់វាអីទៅវាញៀនហើយវាញៀនតែញៀនទៅមនុស្សកំធ្វើសពបែបយ៉ាងទៅដើម្បីយកលុយមកទិញអាគ្រឿងញៀនហ្នឹងហើយមួយមួយខ្លាចគ្រប់គ្នាចុះខ្ញុំជួសថាចុះហេតុអ្វីមកខ្លាចគ្រប់គ្នាបានមួយមួយទៅទៅភ្លក់ ទៅសាកទៅអីដើម្បីថាគេអត់សាទេចុងការគេដើរចាក់យើងដើម្បីឲ្យយើងញៀនណាមុនមកអត់ឲ្យតែគេក៏យើងសាកឬក៏យើងចាក់អឺឲ្យយើងញៀនទៅដល់មនុស្សញៀនទៅតាំងតរលួចឆក់ប្លន់ឲ្យដើម្បីមកទិញគ្រឿងញៀនហ្នឹងឯងគ្មានអាណាមួយសាកឲ្យភាកតិចណាដែលសាកខ្លួនឯងភាកច្រើនគឺច្រើនតែចាប់គ្នាយកទៅចាក់ហ្នឹងឯងឲ្យឲ្យញៀននេះភាកច្រើនគឺគឺគឺគេវាអឺគេហៅថា វាបញ្ជូនអាគ្រឿងញៀនអាក្មេងៗទៅទៅលក់តែគេក្មេងណាចាក់ឲ្យញៀនអញ្ចឹងទៅដល់ពេលគ្នាមានអញ្ចឹងហែងយកអានឹងទៅលក់បើឯងអត់ទៅលក់ទេគេដល់អាគ្រឿងញៀនវាអញ្ចឹងតែអាក្មេងយកទៅលក់ទៅដាក់គ្នាគ្នាត្រូវតែធ្វើដើម្បីគ្នាញៀនទៅវាដល់អាញៀននឹងមិនខ្ញុំដឹងណាតែសូថាអាញៀននឹងវារហិតលហេវារញីរញ័រវាអីចឹងអញ្ចឹងទៅត្រូវតែយកអាគ្រឿងញៀនរបស់គេហ្នឹងយកទៅលក់ដើម្បីអាបានអាគ្រឿងញៀនយកមកចាក់ខ្លួនឯងដែរអានឹងលេចទៅស្រុកខ្មែរគឺអញ្ចឹងឯង ហើយអាអ្នកធ្វើការអូនសាកូនក្មេងវាគេចាប់ឲ្យញៀនចាប់ឲ្យចាក់ឲ្យញៀនចាក់ឲ្យញៀនទៅប្រើវានោះអីយ៉ាអាហ្នឹងណាតកតងរឿងគ្រឿងញៀនហ្នឹងវាសប្ថ្ងៃនេះណាបើខ្ញុំផ្ដាំទៅលោកសខេងវិញឥឡូវលោកឯងដឹងឈ្មោះលោកដឹងឈ្មោះណាសម្ដេចសខេងហ្នឹងឥឡូវសម្ដេចសខេងដឹងឈ្មោះឲ្យថាអ្នកណាគេដែលជាអ្នកដែលថាសញ្ញេឲ្យនាំគ្រឿងញៀនចូល បើចឹងត្រូវអូសក្បាលអាអ្នកដែលថាឲ្យសញ្ញេហ្នឹងមានឈ្មោះមានអីហើយមិនបាច់ពមៀនចឹងបាច់ផ្ញើសារចឹងទេអូសក្បាលវាមកដាក់គុកមួយមកឬក៏យើងត្រូវតែមានច្បាប់មួយព្រោះអានេះវាជាគ្រោះថ្នាក់មួយមិនមែនត្រឹមតែបំផ្លាញក្រុមគ្រួសារទេវាបំផ្លាញដល់ប្រទេសជាតិវាបំផ្លាញអនាគតយុវជនខ្មែរសពថ្ងៃនេះណាគ្រឿងញៀនកំពុងតែវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងសាហាវជាងសង្គ្រាមទៀតសប្តាហ៍ថ្ងៃនេះ យុវជនខ្មែរគ្របដណ្ដប់ទៅដៅគ្រឿងញៀនឥឡូវគ្រប់ទីកន្លែងមិនថាសាលារៀនមិនថាក្នុងវត្តអារាមសម្បីតែលោកក៏មានញៀនគ្រឿងញៀនដែរឥឡូវហ្នឹងវាដល់ថ្នាក់ហ្នឹងណាប្រចាំមាននៅអីទៀតអានេះបតាខ្មែរជាតិខ្មែរតាមគេទាំងយើងអូបាថាឥឡូវយើងទាំងដូចគ្នាចឹងយើងយើងអត់ចង់ចាក់គ្រឿងញៀនហ្នឹងយើងខ្លាចយើងសូតែខ្លាចអាហ្នឹងញៀនណាគេអត់ចង់ចាក់ ស្រាប់ថ្ងៃណាមួយយើងដើរទៅកន្លែងណាស៊ីផឹកជក់អីកន្លែងណាអញ្ចឹងទៅជួបមិត្តភ័ក្តិឬកន្លែងណាទេគេលួចដាក់អានៅក្នុងឲ្យកន្លែងអង្គារញ៉ាំទៅឬក៏ធ្វើយ៉ាងម៉េចក៏ឲ្យអាគ្រឿងញៀននឹងចូលយើងចូលក្នុងខ្លួនយើងអាហ្នឹងគឺចូលដល់ដឹងខ្លួនដល់យើងមិនចឹងដំបងវាតាក់តងវាឲ្យតទេឲ្យឲ្យឲ្យយើងជក់ចឹងទៅឲ្យញៀនសិនណាវាមានវាមានអាមេវាមកឲ្យមកអីចឹងទៅដល់ទៅពេលញៀនទៅនឹងរត់ទិញខ្លួនឯងហ្មងវាមានយ៉ាហើយវិធីបំបត្តិអត់មានពិបាកទេសម្ដេចសខេង អូក្បាលអាអ្នកសញ្ញេនឹងអានឹងហើយគឺជាមេរោគយកវាមកដាក់គុកទៅបើថាយល់អស់បានបាញ់ចំកណ្ដាលក្បាលវាចោលកាន់ឡោជាការពមៀនវាកំពុងបំផ្លាញនៅទីអនាគតយុវជនខ្មែរមិនសួរនំច្រើនទេនេះមានដល់ទាំងឈ្មោះហើយហ៊ានធ្វើឲ្យបានធ្វើអត់ចាញ់ហ្នឹងហើយនំចេញនំគ្រឿងញៀននំចេញក្រៅប្រទេសហ្នឹងហេតុអ្វីដែលនំចេញបានគឺមិនមែនអាចនាំចេញបានស្រួលស្រួលទេ នៅប្រទេសគេរបស់នាំចូលក៏ក៏ឆែកឆេរនាំចេញក៏ឆែកឆេរទៅគេណាក៏ត្រូវឆែកដែរមុននឹងនាំគ្រឿងញៀនចេញទៅដល់កន្លែងណាមួយទី1មុននឹងទៅដល់ដៃគួយដល់ដល់ដៃនៅចេញពីប្រទេសខ្មែរគេឆែកភាសាប៉លិសខ្មែរត្រូវឆែកភាសាចូលទៅដល់ប៉លិសយួនប៉លិសចិននៅកន្លែងណាទៀតគេត្រូវពួកគេប៉លិសឆែកភាសាទៀតដែរអញ្ចឹងគឺអត់ឲ្យចូលទៅកន្លែងណាបានចុះហេតុអ្វីបាននាំចេញបាន អានឹងដោយសារអាអ្នកនាំចេញនឹងក៏វាពាក់ព័ន្ធជាមួយនឹងអាគ្រឿងនឹងវាអ្នកនាំចេញនឹងឯងបាទតកូលហ៊ុននឹងឯងមិនចេញបានឥឡូវចាំបាច់សួររថាអ្នកណាចាក់នេះលោកសខេងគាត់ថាតែសម្ដេចសខេងថាតើថាមានតាំងឈ្មោះអ្នកសញ្ញេបាននេះថាគាត់ដឹងឈ្មោះហើយចុះហេតុអីក៏មិនចាត់វិធានការហេតុអីនេះអាអ្នកសញ្ញេឲ្យចូលហ្នឹងគឺជាប្រភពបើវាមិនសញ្ញេឲ្យចូលធ្វើម៉េចគ្រឿងញៀននឹងចូលមកបាន ងាប់ហើយចាប់បានម្ដងសិតតែ100តោនសោះអីមិនតិចតួចណាមិនមកកាបូបយូរចូលណា100តោនច្រើនណាស់ណាហើយផលិតឡើងឡើងដោះស្លែនៅស្រុកខ្មែររហូតនាំមិនមែនត្រឹមតែចរាចចរាចរលក់នៅក្នុងស្រុកខ្មែរនាំទៅលក់នៅ ក្រៅប្រទេសទៀតអនាគតទៅណាប្រទេសខ្មែរយើងណាវាមិនមែនរង គ្រោះត្រឹមតែនៅក្នុងប្រទេសខ្មែរទេអាប្រទេសជិតខាងហ្នឹងក៏ត្រូវរងគ្រោះដែរមិនថាថៃមិនថាយួន មិនថាមីយ៉ាន់ម៉ាពួកជាប់ជាប់នឹងវាវាចែកចាយព្រោះសុកខ្មែរគឺជាប្រភពនៃការនាំចេញសប្តាហ៍នេះចិនចូលមកធ្វើផ្ទុះធ្វើភ្លៀងបានតាមពលចិត្តបោករោងចក្រផលិតគ្រឿងញៀនហ៊ុនសែនត្រូវការលុយអត់ខ្វល់អនាគតកូនខ្មែរលុយលាយមិនហ៊ុនសែនអត់ខ្វល់សំខាន់បានលុយណារាល់ថ្ងៃនេះអាហ៊ុនសែននេះវារវល់24ម៉ោង គឺរវល់នឹងការពារអំណាចរបស់វា វាអត់មានដែរខ្វល់រឿងអ្វីក្រៅពីអំណាចទេវាភ័យរាល់ថ្ងៃវាមិនមែនភ័យខ្លាចបាត់បង់ជីវិតខ្មែរវាមិនមែនភ័យខ្លាចខ្មែររលាយវាមិនមែនភ័យខ្លាចពលរដ្ឋខ្មែរនឹងក្រីក្រវេទនាឈឺគឺវាភ័យនឹងអំណាចតកូនតចៅវាគឺវាខ្លាចបាត់តែអំណាចហ្នឹងពីព្រោះអំណាចរបស់វាគឺជាជីវិតរបស់វាពេលណាវាធ្លាក់ពីអំណាចគឺវានឹងតៃហោងទាំងពូជគេអត់ទុកវាទេអញ្ចឹងឯងបើវាថាវាខុស វាថាម៉េចវាថា ចំណាយអាមិនចំណាយបើអស់ប្រហែលអស់សំខាន់វានៅបន្តតំណែងទៅទៀតសម្រាប់ពី300នាក់ដើម្បីការពារសន្តិភាពនេះជាលេខមួយវាមិនមែនការពារសន្តិភាពវាការពារអំណាចអំណាចទាំងឯងគឺជាជីវិតរបស់វាម៉ៃក្មេកណាអំណាចនេះគឺវាការពារអាជីវិតវាវាមិនមែនការពារអាយុជីវិតខ្មែរទេគឺវាការពារអាយុជីវិតក្នុងក្រុមគ្រួសារវា អំណាចអាហ៊ុនសែនគឺជាអាយុជីវិតអាហ៊ុនសែនពីព្រោះតែអាហ៊ុនសែនធ្លាក់ពីតំណែងទៅយួនវាអាតកទាំងពូជពួកអាហ៊ុនសែនគឺជាឃាតកគឺជាផោះតាងរស់ដែលវាធ្វើការសម្រាប់ខ្មែរដោយសារយួនត្រឹមត្រូវបងយួនវាអត់ទុកទេតែអាហ៊ុនសែនណាអាហ៊ុនសែនតែចេញពីបំណែងតែអូសក្បាលអាហ៊ុនសែនសួរចម្លើយរឿងដែលវាធ្វើតាមយួនទាំងប្រហែលអាយួនជាអ្នកទទួលខុសត្រូវអាយុជីវិតខ្មែរតាំងពីចរន្តពលពតរហូតដល់សឥឡូវណា សួរសាយួនឲ្យមានសមត្ថភាពសងអាយុជីវិតខ្មែរប្រហែលលានអ្នកអាចិនមានសមត្ថភាពអីអញ្ចឹងហើយវាសុខចិត្តចំណាយអស់អីអស់ទៅសំខាន់ការពារអាយុជីវិតអាតកូលក្បត់ជាតិទាំងអត់តល់បានតាហ៊ុនសែនគាត់មកពូជហ្នឹងគឺខ្មែរយើងចំណេញច្រើនណាណាចឹងហើយបានវាខំប្រើល្បិចសោះបែបយ៉ាងណាដើម្បីតែអំណាចរបស់វាវាមិនមែនខ្លាំងកាន់អំណាចនឹងដោយសារវាស្រឡាញ់ខ្មែរវាចង់កអភិវឌ្ឍខ្មែរមែនទេអតីហោនោះណា ទេអញ្ចឹងសូមឲ្យជំនុំត្រាប់ស្ដាប់សម្លេងសម្ដេចខខេងតទៀតដូចជាចៅលួចឡើងចៅវាលួចឡើងថ្មីមួយតែគេមិនអាចងំឡានទាំងមូលចូលបានទេម្ដងគេនាំកង់ពីរកោជានាំកង់ពីរទៀតម្ដងគេនាំជាគៀនម្ដងគេនាំម៉ាស៊ីនម្ដងគេនាំតួ ម៉ៃក្មេងសង្ស័យសោះគេមានមានចោលហ្នឹងបែបស្មាតតែប្របិចអស់ហើយយុទ្ធសាស្ត្រអឺយុទ្ធសាស្ត្រចោលវិញយុទ្ធប្រាប់ប្របិចអស់ហើយហ្នឹងហើយចាចឹងសខេងគាត់ស្គាល់ពីយុទ្ធសាស្ត្ររបស់ពួក CP ស្គាល់ពីល្បិចតាហ៊ុនសែនក្បត់ជាកំហុសក្នុងចក្រមនឹងដែរហ្នឹងគាត់នឹងចក្រមនឹងដែរហ្នឹងគាត់មួយធ្វើតួកាច់មួយធ្វើតួស្លូតហ្នឹងយ៉ា ហ្នឹងហើយតែទោះជាយ៉ាងណាក៏ដោយគាត់ខំប្រឹងចេញមកនិយាយឲ្យយើងដឹងពីសន្តានការអត់របស់ហ៊ុនខ្វាក់វាគ្មានសមត្ថភាពធ្វើអ្វីទេចាហើយកុំស័យថាណាជាអ្នកទទួលខុសត្រូវសខេងនៅក្នុងនឹង CP នឹងជាអ្នកទទួលខុសត្រូវទាំងចង្កោមនឹងអ្នកទទួលខុសត្រូវគ្មានពលរដ្ឋណាគ្មានម្ចាស់បកប្រឆាំងណាគឺតែខ្លួនឯងរំលាយគេសម្លាប់គេរំលោភគេតាំងខ្លួនឯងជាអ្នកការពារសន្តិភាពហ្នឹងឯងអ្នកទទួលខុសត្រូវនឹងអាយុជីវិតនឹង ដឹកគ្រឿងញៀនចូលទាំងអស់ហ្នឹងណាមានណាគេមកទទួលខុសត្រូវបើយើងដឹកនាំ40ឆ្នាំថាយើងមហាលោតផងមហាអស្ចារ្យការពារសន្តិភាពការពារអ្វីបានហើយបើជំទាវថាណាជាអ្នកទទួលខុសត្រូវខ្មាស់ខ្មោចកុំនិយាយខ្មាស់ខ្មោចហើយជប់អួតគេតទៅជប់អៀតជប់អួតគេតទៅទៀតឬមួយឬមួយឲ្យសូហ្វីនឹងធីតាទួលខុសត្រូវអីណ៎សំបីតាតុងសំបីតែអឹមគោឡាអត់ញ៉ាំផង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 អ្នកណាជាអឺនិយាយមិញក្រសួងអាជ្ញាប័ណ្ណទម្លាក់ចេញពីតំណែងអ្នកណាក៏ដោយស្ថាប័នណាក៏ដោយឲ្យខាត់ឲ្យមានសមត្ថភាពទម្លាក់ចេញពីតំណែងធ្វើតែញយដងញយដង ទៅ អ្នកមកក្រោយក្រោយគឺធ្វើការបានយ៉ាងល្អហើយព្រោះខ្លាចគេគេគេទម្លាក់ចេញពីតំណែងគឺថាឆានគាត់ថាចេះសូហ្វីគឺថាឆានគាត់ថាចេះគាត់ថាវាមិនហ៊ានចាប់បើសោះឃើញមានភាកហ៊ុនជាមួយដែរ អាចអញ្ចឹងមិនមានសោខេជាអ្នកទទួលខុសត្រូវទោះជាមានភាគហ៊ុនមិនភាគហ៊ុនក្រោយតើជាអ្នកទទួលខុសត្រូវនៅក្នុងហ្នឹងបើសោខេអត់អ្នកទទួលខុសត្រូវត្រូវអោសក្បាលអាណាជាប្រធានណាស្អីហ្នឹងអោសទម្លាក់ចេញពីតំណែងឬក៏ជាអ្នកទទួលខុសត្រូវយកអាពួកហ្នឹងយកតាគុកអត់ខុសយកអាពួកនៅដាក់គុកអត់ខុសទេធ្វើតាមអាណត្តិពីអាណត្តិណាឥឡូវអបថាអត្តពេកណាមិញហ្នឹងជាអ្នកទទួលខុសត្រូវអោសក្បាលវាតាគុក យកអ្នកផ្សេងមកអាអ្នកផ្សេងមកនៅតែខឹងគ្រឿងញៀនយកទៀតអូក្បាលមួយយកទៅដល់ថ្ងៃក្រោយឡើងមួយអាណត្តិពីរអាណត្តិក្រោយឡើងគឺថាគេធ្វើការបានយ៉ាងល្អហើយសើវិធីងាយស្រួលជាទីបំផុតហើយមិនខ្វះទេអ្នកដែលនៅនឹងស្រុកខ្មែរចង់ធ្វើការក្នុងក្នុងក្នុងរាជការហ្នឹងមិនចេះខ្វះទេឯគេមានសមត្ថភាពធ្វើឯគេចង់អភិវឌ្ឍប្រទេសគឺអត់ខ្វះទេកុំយកតែអាពួកណាដែលអាពួកវល់មកខួរក្បាលឬខួរខ្វាក់យកធ្វើអត់បានការទេ យកអ្នកណាដែលគេឆ្លាញ់ប្រទេសជាតិមានមនសិការមានអារម្មណ៍កតេមកធ្វើការកុំយកអាពួកអាថ្មនិយមមកធ្វើការអឺសូហ្វីមើលមើលគាត់ថាមើល comment បងប្អូនយើងនៅក្នុងនោះមាន comment បងបិសាចប្រុសដែររដ្ឋមន្ត្រីគាត់ថាអារឿងគ្រឿងញៀនឆ្នាំពេញប្រទេសនោះភាកច្រើនគេយកឆ្នាំនេះទៅលាបតាមមាត់កៅផិតទឹកតាមហាងផឹកចាដើម្បីឲ្យមនុស្សញៀនបងបិសាចប្រុសគាត់ថា សលខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានទួនាទីបម្រើសន្តិសុខក្នុងប្រទេសបែរមកនិយាយអញ្ចឹងទៅវិញប្រហែលជាមានខ្នងក្រាស់នៅពីក្រោយការពិតគាត់គឺជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសអានឹងគឺជាកាតព្វកិច្ចរបស់គាត់ក្នុងការការពារសុខសន្តិភាពការទប់ស្កាត់និងការរាលដាលនៃគ្រឿងញៀនណាមិនឲ្យចូលក្នុងប្រទេសកម្ពុជាគាត់ហ្នឹងណាគាត់ចង់មកនិយាយហ្នឹងណាគាត់ចង់ដកខ្លួនចេញតារឿងទាំងអស់ហ្នឹងគាត់មិនមែនជាអ្នកត្រូវទេ អ្នកដែលទទួលខុសត្រូវគឺហ៊ុនសែនប៉ុន្តែគាត់ភ្លេចថាគាត់ទៅក្នុងចង្កោមពួក CP ដែលគាត់អ្នកទទួលខុសត្រូវដែរគាត់អត់អាចដកខ្លួនចេញតែខ្លួនឯងបានទេហើយរុញកំហុសឲ្យហ៊ុនសែនព្រោះគាត់វាជាចង្កោមហ្នឹងគាត់ត្រូវតែសហការគ្នាអ្នកដែលមាននិស្សការចិត្តអូក្បាលអាណាជាក្នុងចំអោដាក់គុកត្រូវតែយកច្បាប់មកអនុវត្តទៅគីនទេមកអនុវត្តស្រុកខ្មែរមានច្បាប់មិនតើហីច្បាប់មានបើយើងយកច្បាប់មកប្រើគឺអត់មានខុសទាំងអស់តែបើយើងយកនីតិមត់មកប្រើអានឹងគឺវាខុស អញ្ចឹងទេសូមឲ្យសខេងយកច្បាប់មកប្រើយកច្បាប់មកប្រើ អាច្បាប់នឹងអាច្បាប់ដែលបង្កើតកុំយកអាច្បាប់រាយនេះយកមកឲ្យពលរដ្ឋបង្កើតតែអាច្បាប់នៅក្នុងស្រុកខ្មែរគេហៅគេច្បាប់ក្នុងស្អីគេច្បាប់ម៉ៃវានឹងរដ្ឋតែនឹងរដ្ឋធម្មនុញ្ញច្បាប់ម៉ៃវាច្បាប់ម៉ៃនេះយកឲ្យពលរដ្ឋគោរពតែអាច្បាប់នៅក្នុងអារដ្ឋសភាខ្មែរអាច្បាប់ស្អីគេនោះវាអត់ព្រមយកមកគោរពទេវាបង្កើតច្បាប់ម៉ៃវាឲ្យពលរដ្ឋក្រីក្រគោរពតែអាច្បាប់រដ្ឋធម្មនុញ្ញខ្មែររដ្ឋធម្មនុញ្ញ អើច្បាប់រដ្ឋធម្មនុញ្ញត្រូវយកឲ្យអាច្បាប់ហ្នឹងឯងយកមកដេញអាអាអាពួកអាថោកទៀតហ្នឹងដេញចុះចេញពីតំណែងអឺសេងគីមក៏ថាចេះក្រសួងមហាផ្ទៃជាក្រសួង ការពារប្រទេស ចាប់អាភិនមុនគេមិនមែនក្រសួងការពារការពារអាភិនឡើយគឺគាត់ទទួលខុសត្រូវមុនគេមិនបាច់ស្រែកកោកកោកឆ្អែតកោកកោកឆ្អែតពោះក្របីឈប់និយាយទៅលាលែងល្អទៅលាលែងល្អជាងជាការពិតអឺ ព្រោះលោកសម្ដេចសខេងគឺជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃណាបើចឹងគាត់គឺជាកាតព្វកិច្ចរបស់គាត់ក្នុងការការពារហើយគឺជាអ្នកដែលត្រូវតែណាអឺធ្វើយុទ្ធនាការមុនគេក្នុងការទប់ស្កាត់ គ្រឿងញៀននឹងហើយដល់គាត់ចេញមកស្រ័យចឹងទៅគឺវាយើងយើងមិនដឹងថាម៉េចគាត់ចង់យករួចខ្លួនណាអានឹងវាជាវាជាកាតព្វកិច្ចរបស់គាត់បើតាមខ្ញុំស្មានត្រូវធ្វើ បើតាមខ្ញុំគិតខ្ញុំថាអញ្ចេះគាត់គាត់ចង់មកស្រែកអញ្ចឹងដែលគាត់នឹកឃើញថាគាត់ខ្លួនម្នាក់ឯងណាតែគាត់ប្រឆាំងគេកើតអញ្ចឹងគាត់ចេញមកស្រែកអញ្ចឹងមកអាទីមួយគាត់ចង់លៀងខ្លួនគាត់ថាគាត់អត់មានពាក់ព័ន្ធទេទីពីរគាត់ចង់ស្រែកណាអារឿងទាំងអស់គឺហ៊ុនសែនជាអ្នកទទួលខុសត្រូវពួកគាត់ណាអាខ្សែស្នៃធ្វើការគាត់គឺទីគាត់កូនម៉ែបើតាមច្បាប់បើតាមច្បាប់ច្បាប់នៃកតបកិច្ចក្នុងនាមគាត់ជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាត់មានសិទ្ធចង់ជាចង់នាយករដ្ឋមន្ត្រីជួយដល់គ្រឿងញៀនក្តីគាត់មានសិទ្ធចាប់នាយករដ្ឋមន្ត្រីដាក់គាត់អញ្ចឹងហើយតែពួកស៊ីវាដូចខ្ញុំបាននិយាយមិនអញ្ចឹងច្បាប់ពេលវាយកបង្កើតច្បាប់ម៉ែវាមកឲ្យពលរដ្ឋបង្កើតតែអាច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្មែរវាអត់យកមករកដំណោះស្រាយវាច្រើនតែយកច្បាប់នីតិមាត់យកមកដោះស្រាយហើយអាអាធ្វើកិច្ចការអញ្ចឹងគឺសិតតែមានខ្សែស្រឡាយរបស់វាតែអបមកថាឥឡូវអាគ្រឿងញៀនហ្នឹងអាតកូលហ៊ុនវាជាអ្នកនាំចូល សួរតែសោកខេងក៏ហ៊ានទេអត់ហ៊ានទេអញ្ចឹងគាត់ត្រូវសរសៃថាអ្នកណាជាអ្នកទៅសញ្ញាឲ្យចូលហ្នឹងអញ្ចឹងអ្នកហ្នឹងជាអ្នកទទួលខុសត្រូវព្រោះអ្នកទៅសញ្ញាហ្នឹងគឺអាអាអាប្រធានឬអាអាមន្ត្រីរដ្ឋមន្ត្រីផ្សេងណាផ្សេងគាត់អត់មានប៉ះពាល់ទេគាត់អាចស្រែកអញ្ចឹងដើម្បីអីដើម្បីគាត់លៀងខ្លួនគាត់អត់មានពាក់ព័ន្ធប៉ុន្តែឲ្យអានាយករដ្ឋមន្ត្រីទេព្រោះជាកតបកិច្ចរបស់គាត់ចង់សខេងប្រឹងស្រែកមិនក្តោយគាត់តាមបើយោងតាមច្បាប់យោងតាមទួលនីតិរបស់គាត់ក្នុងនាមគាត់ជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វាជាកតបកិច្ចគាត់ក្នុងការទប់ស្កាត់ណាក្នុងការទប់ស្កាត់នៃការចរាចរណ៍គ្រឿងញៀនគាត់ត្រូវតែទប់ស្កាត់ឲ្យមានគ្រឿងញៀននៅក្នុងផ្ទៃប្រទេសទេប៉ុន្តែទីបំផុតគាត់ចេញមកស្រ័យចឹងរកអ្នកទទួលខុសត្រូវម៉ៃក្មេកអ្នកទទួលខុសត្រូវមុនគេគឺសំខាន់ណាស់គាត់មិនហ៊ានទប់ស្កាត់បើអាមេគ្រឿងញៀននឹងគឺមេគាត់នោះគាត់មិនហ៊ានចឹងគាត់មិនស្រ័យចឹងដែរអានេះបើតាមបើតាមទូនីតិសមត្ថភាពគាត់ចង់ ឪនាយករដ្ឋមន្ត្រីក៏ដោយហើយយោងតាមច្បាប់ដែលចែងក្នុងរដ្ឋធម្មនុញ្ញយោងតាមច្បាប់នោះមកយើងយើងយើងនិយាយយោងតាមច្បាប់ញ៉ាថាម៉ែក្មេងជាមួយពួកអាអាអាអាអាមេចោហ្នឹងណាយើងនិយាយតែច្បាប់យើងនិយាយបានតែខ្លួនយើងឯងត្រឹមត្រូវប៉ុន្តែពួកអាថោកទៀតបើនឹងវាដែរយកច្បាប់មកដឹងយើងនិយាយជាដដែលដដែលវាច្បាប់ណាដែលចំណេញពលរដ្ឋទូទៅ វាអត់ដែលយកមកច្បាប់មកអនុវត្តទេប៉ុន្តែវាបង្កើតច្បាប់ណាមកមួយដើម្បីទៅបង្ក្រាបសម្រាប់គេអ្វីក៏ដោយការពារតំណែងនិងការពារ rest របស់វាការពារសិទ្ធិរបស់វាប៉ុន្តែ អាច្បាប់នេះទេមកហ្នឹងគឺជាច្បាប់ដែលការពារណាការពារច្បាប់នេះរបស់ការពារជីវិតរបស់វាអាច្បាប់ដែលរដ្ឋធម្មនុញ្ញគឺកំចាត់គឺសម្លាប់អាតំណែងសម្រាប់ពួកវាវាអត់ដែលយកមកប្រើទេពួកអាចោលខោទៀត កន្លែងហ្នឹង maybe now now តំគាត់ថាចេះយោធា10នាក់ពិនិត្យទៅមានគ្រឿងញៀន8នាក់ហើយញ៉ាសំបីតែនៅក្នុងជួរកងទ័ពក៏គ្រឿងញៀនវាយលុកអញ្ចឹងនៅសប្សប្ថ្ងៃនេះណាគឺគ្រឿងញៀនគឺថាប្រទេសខ្មែរយើង ក្របដណ្ដប់ទៅដោយគ្រឿងញៀនបើចឹងកុំលោកសខេងឯងកុំចេញកុំចង់ចេញមកស្រែកយករួចខ្លួនអត់រួចទេ ជាពំនួខុសត្រូវណា លោកសខេងឯងនឹងឲ្យត្រូវតែទទួលខុសត្រូវមុនគេមុខច្បាប់ពួកលោកគឺជាកតបកិច្ចរបស់លោកឯងចាប់បានហើយមិនក៏ចាំបាច់រុញទៅនៅនេះរុញទៅនៅនោះអត់មានរុញទៅនៅណាទេលោកឯងត្រូវតែអូសក្បាលចង់នាយករដ្ឋមន្ត្រីក៏ដោយអូសក្បាលវាយកមកដាក់ទោសវាជាទួលនីតិរបស់លោកក្នុងការការពារនៅសុខសន្តិភាពប្រទេសជាតិ ជានាយករដ្ឋមន្ត្រីក្រសួងមហាជាអបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមួយទាំងមូលយោងតាមច្បាប់ទួលនីតិភារកិច្ចបើចង់អត់មានអាចដាក់ទៅលើអ្នកណាបានទេបើចង់បង្កើតច្បាប់រមមកបង្កាច់យកអីច្បាប់នៅច្បាប់សោះថ្ងៃច្បាប់ស្រុកខ្មែរនោះដូចកូនផ្សាយខ្ញុំក៏និយាយចឹងបង្កើតមកសម្រាប់តែធ្វើបាបពលរដ្ឋខ្មែរទេប៉ុន្តែពួកអាអស់លោកឯងមានអំណាចហ្នឹងណា អត់ដែលធ្វើអីអត់ដែលធ្វើអីទេចឹងហើយបានគេហៅច្បាប់ម៉ែវានឹងធ្វើបាបតែអ្នកខ្សោយទេធ្វើបាបតែអ្នកក្រីក្រទេបែកពេកខ្ញុំជឿថាលោកសខេងគាត់និយាយចឹងប្រកាសអញ្ចឹងគាត់ដឹងថាអ្នកណាគេជាអ្នកអនុញ្ញាតឲ្យចូលហើយអ្នកណាជាជីមេគ្រឿងញៀនហ្នឹងឯងអ្នកដែលគាត់សញ្ញេអីទៅឲ្យចូលក៏គាត់ត្រូវតែសញ្ញេដែរព្រោះគាត់ខ្លាចអើយលោកសខេងនិយាយថាតាំងទ្រូងពេកចេញមកក្រៅមក ហើយចឹងមកសរសៃប្រាប់គាត់ទៅទោះបីខ្ញុំជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាសមត្ថកិច្ចរបស់ខ្ញុំជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការធ្វើការងារហ្នឹងប៉ុន្តែខ្ញុំមិនអាចធ្វើបានព្រោះអីអាអ្នកឯកជនគ្រឿងញៀនហ្នឹងគឺហ៊ុនសែនយ៉ាអញ្ចឹងមកថានាយករដ្ឋមន្ត្រីណាដែលគេសញ្ញាឲ្យហ្នឹងគឺគាត់គ្មានមិនចង់ទេតែត្រូវតែសញ្ញាអញ្ចឹងបើអញ្ចឹងទេគេអាចដេញទីចេញពីតំណែងអន្តរជាតិទៅមេដឹកនាំខ្មែរគឺជាអ្នកជួញគ្រឿងញៀន មេដឹកនាំខ្មែរគឺជាអ្នកធ្វើឲ្យអនាគតយុវជនខ្មែរត្រូវបំផ្លាញដោយគ្រឿងញៀនប្តឹងទៅ UN ទៅប្តឹងទៅអន្តរជាតិទៅឲ្យគេជួយហើយលោកអីមកស្រ័យចាំបានប្រយោជន៍អីដាក់ប្តឹងទៅជាកតបកិច្ចខ្លួនឯងមានការទទួលខុសត្រូវឆ្លើយចេញចេញមកឆ្លើយចឹងឈួតសុតហ្មងណាសោកហេងមែនតាឈួតសុតហ្មងឲ្យចេញមកឆ្លើយចឹង ខ្ញុំខ្ញុំខ្ញុំខ្ញុំដូចអត់អត់អត់ខ្លាខប់ដូចអត់អ្នកណាគឺ comment គាត់ថាម៉េចយោធាប្រហែលអ្នក10អ្នកគាត់ទៅផលិតគ្រឿងញៀនអឺយោធា10អ្នកផលិតទៅឃើញមានគ្រឿងញៀន8អ្នកគិតមើលគាត់និយាយបើយោធាតាហ៊ានទាំងអស់ហ្នឹងគាត់ប្រើគ្រឿងញៀនណាអញ្ចឹងមិនបាច់ចាំឲ្យគាត់ធ្វើជាយោធាដើម្បីការពារបរណភាពទឹកដីអត់បាច់ទេគាត់គ្មានពេលណាទៅការពារបាញ់ចោលទេ តែអាស្វឹងវល់វល់គ្រឿងញៀនហ្នឹងឯងចោលចូលមិនចូលទៅអាយួនអាចិនអាចារ្យណាធ្វើអីអត់ខលសំខាន់បានគ្រឿងញៀនស្រឹមទៅតាមហ្នឹងខ្ញុំមិនដឹងថាអាស្វឹងគ្រឿងញៀនឬអាស្អីរបៀបពេញខ្ញុំមិនដឹងទេតែខ្ញុំឃើញអាពួកអាគ្រឿងញៀនហ្នឹងគឺថាបាទគ្រឿងញៀនចូលខ្លួនគឺថាសបាយវល់វល់វល់ជីវិតតែតម្នាក់ឯងវល់វល់ហ្នឹងអាគ្រឿងញៀនទៅចូលខ្ញុំអត់ដឹងទេហើយខ្ញុំជឿថាបលិសតាហ៊ានដែលជក់គ្រឿងញៀនឲ្យគ្រូទូថាអកតាបកិច្ចជាតិបលិសជាតិតាហ៊ាននេះគឺអត់កើតគឺវាជ្រាយតាមហ្នឹងហើយហ្នឹង ឯងចោលចូលអញអត់ខ្វល់អញកន្លែងសាវឹងគ្រឿងញៀនឯងចូលធ្វើអញអត់ដឹងទេអញកំពុងតែសាវឹងឯងនាំវាចូលអញសប្បាយចិត្តតែឃើញឯងចូលឧទាហរណ៍ពលិទាហានការពារព្រំប្រទល់ចង់ឯងយួនចូលដឹកស្អីចូលអញអត់ខ្វល់សំខាន់សឹមនឹងអាគ្រឿងញៀនបាត់ហើយយ៉ាហើយរាល់ថ្ងៃហ្នឹងបើសិនជាយោធាទាំងអស់នៅទូជួអាគ្រឿងញៀនហ្នឹងសួរថាមានមានតាមដានមានពេលវេលាណាតាមដានអាមេតាហ៊ានអាប៉លីសឲ្យសັບឲ្យយ៉ាងធ្វើម៉េច គេបញ្ជាឲ្យរត់ទៅឆ្វេងឆ្វេងគេបញ្ជាឲ្យទៅរត់ទៅស្ដាំស្ដាំគេឲ្យធ្វើអីតាមតាមតាមតាមអំពើចិត្តរាល់ថ្ងៃបលិសរហៀនអត់មានគក់គ្រឿងញៀនទៅទៅតាមនឹងបាត់ហើយណាគេឲ្យគួយគួយគេឲ្យសសអត់មានមនសិការខ្លួនឯងគេឲ្យបែកដៃចេះសបាយឯងចុះតម្រាំអាគ្រឿងញៀនចូលទៅទៀតមិនទៅសូម្បីតែលើកកំភ្លើងដៃទុនប្រកាសទៅបាត់ហើយណាហើយយើងជាយោធាយើងអត់មានស្មារតីរឹងប៉ឹងខ្លួនឯងមានឆ្នាំ ទាហានកញៀនឆ្នាំព្រះសង្ឃកញៀនឆ្នាំ ចាប់បានគ្រប់កន្លែងនៅក្នុងទុកក៏មានឆ្នាំញៀនកន្លែងណាមួយតែអត់ញ៉ាសង្គមគ្រួសារត្រូវបំផ្លិចបំផ្លាញទៅដោយគ្រឿងញៀនប្រទេសជាតិទាំងមូលពោពេញទៅដោយការបំផ្លិចបំផ្លាញទៅដោយគ្រឿងញៀនញ៉ាហើយនេះជំរឿសអបនិយោបាយប្រទេសការប្រទេសការពារប្រទេសមានតម្លៃអីព្រោះហ្នឹងការពារគ្រឿងញៀនហ្នឹងការពារអំណាចហ្នឹង គ្មានខុសពីហូបខ្ញុំមិនបានទេសម្ដេចសខេងអើយខ្ញុំលុះសអាបាត់ដៃទី3អាពួងសាក់ពួកអញៀនអាគ្រឿងញៀនអស់ហ្នឹងពួកហ្នឹងហ្នឹងហើយហើយមនុស្សញៀនឆ្នាំមានចរិតអាពួកហ្នឹងទៅញៀនម្ដងម្ដងតែគេវាប្រឡែងវាទៅវាប្រឡែងដូចដូចទៅខ្លាឃើញសាច់ចឹងអូតែវាវាយវាទាត់វាធាក់វាដំវាអត់ខ្វល់ទេត្រឹមត្រូវវាឃើញចឹងហ្នឹងហើយដើម្បីវាចាប់កិច្ចការនេះបានអាគ្រឿងញៀនហ្នឹងមកយ៉ា គេឲ្យគ្រូញៀនគេឲ្យវាទៅបំពេញការងារកាលណាឲ្យវាបំពេញកិច្ចការនឹងបានសម្រេចបានគេឲ្យគេគេឲ្យឆ្នាំញៀនទៅវាអញ្ចឹងពួកវាញៀនណាវាចង់បានអាឆ្នាំញៀនហ្នឹងអញ្ចឹងវាខំធ្វើកិច្ចការនឹងឲ្យសម្រេចចង់ឲ្យបជាឲ្យទៅធ្វើរឿងកាច់សាហាវខូខើយងក្នុងមនុស្សញៀនឆ្នាំចិត្តចិត្តខូខើណាហ៊ានណាហ៊ានប្រព្រឹត្តចង់អំពើនឹងខូខើកម្រិតណាក៏ហ៊ានប្រព្រឹត្តដែរសំខាន់ឲ្យតែបានឆ្នាំញៀននឹងក៏ខ្ញុំប្រាប់ត្រឡប់ទៅវិញអញ្ចឹងឥឡូវចាក់ថែមតិចទៀតតងនឹងការ សុខភាពសាធារណៈហើយអាញាធរគឺញៀនដូចគ្នាដែរត្រូវតែមើលរឿងនោះឲ្យបានច្បាស់លាស់បានច្បាស់លាស់ហើយទៅតាមបើឲ្យអាញាបាំងស្អីមួយឲ្យច្បាស់ហើយថានឹងអាចអញ្ចឹងគឺថាអាញាធរគឺញៀននឹងទៅមានវាគេថា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 ការគ្រប់គ្រងផ្នែកគ្រឿងផ្នែកអាញាបានគ្រឿងការផលិតនៅគ្រឿងញៀននៅស្រុកខ្មែរគឺមានភាពធូររលុងធូររលុងខ្លាំងមែនទែនបើអញ្ចឹងមិនចិនអាចទៅបើករោងចក្រផលិតគ្រឿងញៀនបានរាប់ឆ្នាំហើយនៅចំកណ្ដាលក្រុងភ្នំពេញនេះហើយចាប់បានសិតតែគ្រឿងផ្សំដោយគ្រឿងញៀនរាប់តោនហើយមិនតិចតោនទេលោកអើយ100តោនលោកមកកន្លែង100តោនមកកន្លែង100តោន ហើយមិនតែទាំងលោកលោកព្រះតោមិនមិនតែការនេះតិចយូរយូរពេលណាច្រើនពេលណាដឹកចូលមកហ្នឹងមិនណាមិនម៉ោង2ម៉ោងដឹកមកបានទេរាប់រាប់ខែដឹកមករាប់តោនហើយកូនម៉ែឲ្យទៅរោងចក្រមួយមួយសិនមានអាញាបានត្រឹមត្រូវណាសិតតែមានអាញាបានត្រឹមត្រូវស្រួលស្រួលហ្នឹងមានទាហានការពារទៀតណាខ្ញុំឆ្ងល់អាពួកហ្នឹងវាអួតវាអីតែវាកាន់អំណាច40ឆ្នាំការពារសន្តិភាពរាយគឺស្អីណាសន្តិភាពអីការពារស្អីកើត ណាអានេះបោកបោកជួយតម្រៃបោកស្កល់ពួកអំពិលមករាបើថាសខេងសខេងវាយក្បាលហ៊ុនសែនក៏ត្រូវសខេងឆ្លើយយករួចខ្លួនក៏ត្រូវពួកវិជ្ជាការទទួលខុសត្រូវរបស់សខេងដែរពួកគាត់គឺជាអបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយគឺជាកាតព្វកិច្ចរបស់គាត់ក្នុងការទប់ស្កាត់នៃការនៃការចែកចាយនៃការចរាចរគ្រឿងញៀននៅក្នុងផ្ទៃប្រទេសវាជាកាតព្វកិច្ចរបស់គាត់ មិនចង់មិនអាចបន្ទោសរុញទៅដាក់លើអ្នកណាម្នាក់អីទោះបីនាយករំពេក៏ដោយអ្នកឯងជួយដកខ្លួនអ្នកឯងមានទោសខុសច្បាប់ម៉ៃក្មេងខ្ញុំជឿថាលោកសខេណាដែលគាត់ចេញមកនិយាយអញ្ចឹងណាគឺគាត់មានមនសិការរបស់គាត់ហើយក្នុងអារម្មណ៍គាត់ក្នុងចិត្តគាត់គឺគាត់ចង់ការពារអាយុជីវិតការពារសុខភាពពលរដ្ឋខ្មែរប៉ុន្តែគាត់ម្នាក់ឯងគាត់ម្នាក់ឯងយើងថាគាត់យើងថាគាត់ស្រែកដើម្បីឲ្យយើងដឹងពីការដឹកនាំរបស់ពួកអហ៊ុនសែនក៏ដឹងក៏យើងក៏ដឹងដែរ គាត់ផ្សែងក៏គាត់អាចឲ្យដល់ពួកអាស៊ីភីភ្ញាក់ខ្លួនកុំការពារកុំកុំគ្រប់គ្រងពួកអាស៊ីភីទៀតវាវាដឹកគ្រឿងញៀនមកសម្លាប់ពលរដ្ឋអញ្ចឹងអាចគាត់ស្រែកអញ្ចឹងក៏មានក៏អាចមានកំណត់អញ្ចឹងតែពួកអានោះវាខួរវាអន់វាអត់គិតហ្នឹងហើយការស្រែករបស់សខេគឺហាក់ដូច ប្រាប់ប្រាក់ពួក CP ថាភ្ញាក់កំណត់ឡើងពួកឯងអាហ៊ុនសែនណាវាសម្រាប់ខ្មែរដោយសារវិធីហ្នឹងឯងហើយគាត់ម្នាក់ឯងគាត់អាចជួយខ្មែរបានទេ ត្រូវដឹងខ្លួនខ្លួនឯងគាត់ចេះគាត់ត្រូវប្រឹង UN ណាគាត់ជាមេដឹកនាំមួយដែរគាត់ត្រូវតែប្រឹង UN ទៅណាគាត់ត្រូវតែប្រឹងគាត់អត់មានតែបដ ாய் ឲ្យប្រទេសជាតិលុយលាយចឹងទេឥឡូវយុវជនខ្មែរប្រមាណ180ទៅ90%ដែលកំពុង ប្រឈមនឹងការបំផ្លាញទៅដោយគ្រឿងញៀនណាគឺជាមហន្តរាយធ្ងន់ណាអានឹងគឺថាសង្គ្រាមមួយណាប្រទេសជាតិមួយរឹងមាំដោយសារកម្លាំងយុវជនបើយុវជនបំផ្លាញទៅដោយគ្រឿងញៀនតែឥឡូវហ្នឹងមានអីរឹងមាំទៀតប្រទេសមួយហ្នឹង សពថ្ងៃគេបំផ្លាញអនាគតយុវជនដោយដោយគ្រឿងញៀនមានអីរឿងមាំទេឥឡូវហ្នឹងខ្មែរមានអីរឿងមាំទៀតបើកម្លាំងយុវជនបំផ្លាញទៅដោយគ្រឿងញៀនហើយហ្នឹងអនាគតយុវជនហើយបើអាយុវជនហើយបើអាយុវជនគេតែខ្ញុំមានដែរក៏គាត់មិនអាចគិតមិនអាចគិតមិនមិនទទួលនៅនៃនៃបំណុលខុសត្រូវនឹងបានដែរព្រោះវាជាកាតព្វកិច្ចរបស់គាត់ក្នុងការការពារនឹង ហ្នឹងហើយសូមឲ្យជួយតាមដានមើលតើចរាចរណ៍វាសូមឲ្យជួយតាមដានមើលតើចរាចរណ៍ហ្នឹងហើយតាមវាសុំវាសុំមកថាសុំយកទៅជីបើទីផុតវាមិនមែនទៅជីគឺធ្វើថ្នាក់តើវាយ៉ាងម៉េចបានជាមិនតាក់ទងគ្នាមិនផ្ដល់ព័ត៌មានឲ្យគ្នាមិនមែនជារដ្ឋដោយឡែកៗទេរដ្ឋយើងរដ្ឋឯកភាពរដ្ឋតូល ទោះបីរដ្ឋសហព័ន្ធក៏គង់គេសហការគ្នាដែរចុះឥឡូវយើងរត់ទូមិនក៏មិនចម្លងមិនប្រាប់ឲ្យគ្នាសូមតែខ្ញុំសូមតាមពួក CP គេមានខ្សែរបស់គេខ្សែសខេងខ្សែមែនសំអងខ្សែហ៊ុនសែនតែខ្សែហ៊ុនសែនហៅជាងគេគឺខ្សែឃាតករណា ខ្សែណាក៏ដោយកិច្ចការណាក៏ដោយតាមានអាខ្សែឃាតកោនឹងលុកដៃចូលហើយគ្មានអ្នកណាហ៊ានធ្វើអីទេគ្មានអ្នកណាហ៊ានធ្វើអីទេចឹងណា អ្នកដែលទទួលខុសត្រូវទាំងអស់គឺអាត្រកូលហ៊ុននឹងឯងវាជា អ្នកទទួលខុសត្រូវទោះបីជាសខេងគាត់ចេញមករកមុខរមន់ណាក៏ដោយគឺគាត់ចង់និយាយឬមិនចង់និយាយគឺខ្ញុំជឿគាត់ថាខ្ញុំជឿថាគាត់ណាក៏រួមចូល ខុស100%ក្នុងនឹងដែរព្រោះគាត់អត់ហ៊ានគាត់អត់ហ៊ាននិយាយការពិតគាត់ហ៊ាននិយាយការពិតហ្នឹងហើយការពិតរបស់ណាត្រកូលហ៊ុនគឺជាត្រកូលឃាតករមិនមែនជាត្រកូលការពារជាតិមិនមែនជាត្រកូលរំដោះជាតិទេគឺជាត្រកូលដែលប្លន់ជាតិសម្រាប់ជាតិធ្វើបាបខ្មែរ សខេអត់អាចជួយខ្មែរបានទេអញ្ចឹងទេសូមចេញមកក្រៅអ្នកណាដែលមានមនសិការជាតិចេញមកក្រៅហើយមកប្តឹងបរទេសមកប្តឹងបរទេសទៅ បើយើងចង់ជួយអាយុជីវិតខ្មែរបើឃើញតកូលហ៊ុននឹងវាពៀលីអាវ៉ាសៃឡប់ឡៃហើយអ្នកដែលមានមនសិការជាងអាតកូលខ្វាក់ហ្នឹងចេញមកកុំសំណោះស្ដាយសំណោះតទៅទៀតទ្រព្យសម្បត្តិទាំងអស់ហ្នឹងដេកចាយ40ឆ្នាំហើយលើកំណត់ទុកពលរដ្ឋខ្មែរអញ្ចឹងលះបង់ទៅចេញមកក្រៅដើម្បីតែ ការពារអាយុជីវិតខ្មែរដែលនៅក្នុងប្រទេសខ្មែរប្រាប់គេតាមត្រង់ទៅគ្មានខ្មែរណាមួយណាអ្នកនៅក្រៅប្រទេសហ្នឹងណាផ្ដន់ទាឬក៏ធ្វើតាមទុកទមនិញឲ្យបរទេសគេកំពុងតែជួយខ្មែរចាស់គេរកតែផោះតាំងរស់ពិតប្រកបទេដើម្បីចង់ជួយខ្មែរណាហើយបើយើងមិនចេញទេយើងស្រែកឡែកឡែកចឹងអាហ្នឹងក៏យើងរួម ចំណាយមួយនឹងដែរហើយកុំស្រែកតទៅទៀតកុំស្រែកតទៅទៀតគឺសខេងអីហ្នឹងហើយជាអ្នករួមទទួលខុសត្រូវក្នុង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 តាមពិតគាត់ដឹងថាគ្រឿងញៀននេះកំពុងតែបំផ្លាញនៃសុខភាពសាធារណៈហើយនឹងរួមទាំងសង្គមមួយទាំងមូលដែរក៏ប៉ុន្តែហេតុអីគាត់បណ្ដោយព្រោះឥឡូវនេះវាវាវាធ្ងន់ធ្ងរខ្លាំងណាបើចឹងក្នុងនាមជាមេដឹកនាំគាត់ក៏ជាមេដឹកនាំម្នាក់ដែរថ្នាក់ដឹកនាំកម្ពុជាมันអាចចេញមកស្រែកយកឬខ្លួនចឹងទេហើយក៏มันអាចកិច្ចកិច្ចវេះมันទទួលខុសត្រូវបានដែរ គាត់ត្រូវតែមានបំណុលខុសត្រូវហើយជាអ្នកដែលទទួលខុសត្រូវចង់ទទួលខុសត្រូវខ្ពស់ជាងហ៊ុនសែនផងព្រោះគាត់ជា អបនាយករដ្ឋមន្ត្រីក្រសួងការមហាផ្ទៃវាជាកតបកិច្ចរបស់គាត់បែកពេកឆ្លើយសំណួរនឹងរបស់ម៉ាលីសឈីណាគាត់ថាតើខ្មែរត្រូវរួម គ្នាធ្វើយ៉ាងណាឲ្យកូនខ្មែរ រួចពីគ្រឿងញៀនបានទៅ បងស្រី នៅខាងក្រៅអឺខាងនៅប្រទេស ក្រៅប្រទេសតែកូនខ្មែរនៅ ក្នុង ប្រទេសនោះចេញដោយដោយរបៀបណាតាមពិតវាអត់មានដំណោះស្រាយដែលយើងថាអាចថាវាមិនមែនថារាល់បញ្ហាគ្មាន ដំណោះស្រាយទេដំណោះស្រាយមានតាដំណោះស្រាយមាន ច្បាប់ប្រទេសមានតែចែកនឹងរដ្ឋធម្មនុញ្ញយើងយកច្បាប់ប្រទេសយកអនុវត្ត ដូចជាករណីលោកលោកសខេងអញ្ចឹងគាត់គឺជាអបនយោរដ្ឋមន្ត្រីកតាបកិច្ចគាត់គឺបង្ក្រាបគ្រឿងញៀនអត់ឲ្យមានគ្រឿងញៀននៅក្នុងប្រទេសប្រទេសទេគាត់មិនចេះក្រៃថាចេះត្រូវធ្វើមិនអ្នកនេះអ្នកនោះដឹងឈ្មោះឲ្យហ៊ានធ្វើឲ្យនៅតាមដានអីម៉ៃខ្វែងខ្ញុំសុំកាត់ម៉ៃខ្វែងតិចណាខ្ញុំសុំឆ្លើយសំណួរខ្ញុំសុំកាត់តិចណាម៉ៃខ្វែងថាច្បាប់មានហើយយកច្បាប់អនុវត្តខ្ញុំយល់ឧទាហរណ៍ឥឡូវយើងឈឺខ្ញុំឈឺក្បាលខ្ញុំទៅទិញថ្នាំមកទុកក្នុងទូ ឯកឆ្នាំហ្នឹងខ្ញុំអត់លេបទេគឺវាអត់ជាទេវានៅឈឺក្បាលចឹងដូចក្នុងស្រុកខ្មែរចឹងច្បាប់មានតែគេអត់អាចចង់អនុវត្តទេគេអត់អាចអនុវត្តពួកអនុវត្តច្បាប់ទៅណាគឺវាខាតបងទេអ្វីដែលអាចជួយខ្មែរបាន គឺមានតែឲ្យហ៊ុនសែនត្រកូលហ៊ុនចោះចេញពីតំណែង មាន តែកំចាត់ពួកអាស៊ីវពីនៅក្នុងប្រទេសខ្មែរឲ្យវារលាយពួកអាស៊ីវពីជាជាជួន CVP គឺជាអាវុធយន្តយ៉ាងសម្ងាត់មកសម្លាប់ខ្មែរមកលេបទឹកដីខ្មែរយកខ្វែយកឈ្មោះខ្មែរយកមនុស្សខ្មែរនឹងមកធ្វើបាបខ្មែរអញ្ចឹងទេបើពួក CVP ពួកយួនហ្នឹងវានៅតែក្របរំដោះខ្មែរទៀតអាគ្រឿងញៀនហ្នឹងគ្មានអត់តិចទៅណាទេ ពួកល្បិចគេគេយកពួក CVP មកក្របរំដោះយកពួក CVP មកដាក់គ្រឿងញៀនសម្ដំខ្មែរមកធ្វើបាបខ្មែរដើម្បីតែសម្លាប់ខ្មែរគឺជីស្មៅទៅជីទាំងរឹស គេសម្លាប់ខ្មែរគឺសម្លាប់បាត់ពូជសាសខ្មែរអញ្ចឹងត្រូវរងគេយកគ្រឿងញៀនមកបំផ្លាញខ្មែរតារងឯងគេយកគ្រឿងញៀនមកសម្លាប់ខ្មែរតាតែអាចជួយខ្មែរបានណាកុំឲ្យខ្មែរញៀនញៀនគ្រឿងញៀនបន្តទៅទៀតណាសូមឲ្យខ្មែរនឹងរួមគ្នាសាមគ្គីគ្នាទម្លាក់ពួកអាស៊ីពីចោលកុំទៅជឿពួកអាអ្នកនយោបាយបោកប្រាស់ចុយតម្រៃវាហ្នឹងពួកអាចោលតម្រៃហ្នឹងវាអត់មានអ្នកស្នេហាជាទេវាស្នេហាតែស្មីស្អីមុំកំប៉ុំពេជ្រចុយតម្រៃវាហ្នឹងឯង វាបង្ខឿននយោបាយយកនយោបាយធ្វើជាអាជីពហ្នឹងដើម្បីបង្ហាញតតាចុយតម្រៃវាហ្នឹងឯងមិនស្រឡាញ់ខ្មែរណាគេអ្នកនយោបាយខ្មែរគេលះបង់តាំងពីក្រតាំងពីមានរហូតដល់ក្រណាពលរដ្ឋខ្មែរក្រីក្រលះបង់សពបាត់ចាំងហើយដើម្បីតែអនាគតពលរដ្ឋអនាគតកូនចៅអនាគតប្រទេសជាតិគេអាអ្នកនយោបាយចុយតម្រៃវាហ្នឹងគេធ្វើនយោបាយយូរទៅមួយយូរទៅមានដូចចុយម្លាយអហ៊ុនសែនអញ្ចឹងគឺអាចោមរ៉ៃនេះបោកប្រាស់ហ្នឹង ឈប់ជឿពួកអាអ្នកនយោបាយថោកទៀតហ្នឹងទៅអញ្ចឹងអាគ្រឿងញៀនអាពួកចោមរ៉ែហ្នឹងវាទៅទប់ជើងក្រែហ៊ុនសែនអាគ្រឿងញៀននៅតែបន្តសម្រាប់ថ្ងៃតទៀតដោយសារតែអ្នកនយោបាយថោកទៀតជួយអាប្រាំជួយរ៉ែវាអស់ហ្នឹងខ្ញុំក្តៅនិយាយតាមត្រង់អាហ៊ុនសែនហ្នឹងខ្ញុំស្អប់មិនសូវស្អប់ហ្មងនេះតែខ្ញុំស្អប់ពួកអាចោមរ៉ែហ្នឹងវាដឹងថាហ៊ុនសែនវាជាយួនហើយវាធ្វើអ្វីសម្រាប់យួនដើរតាមគោលនយោបាយយួនហើយចោអាចោមរ៉ែហ្នឹងទៅធ្វើតាមអាចោមរ៉ែយួនហ្នឹងធ្វើអីខ្ញុំជេរអញ្ចឹង ព្រោះមិនមែនប្រទេសហ្នឹងណាមិនមែនប្រទេសពួកអ្នកយ៉ាងไรមានតកម្មដាក់បដូរមួយទេខ្ញុំស្អប់ជាទីបំផុតពួកអាចោមរ៉ៃហ្នឹងចាខ្ញុំសូមសរុបយ៉ាងខ្លីណាមានតកម្មផ្លាស់បដូរមួយទេចាហើយយើងមិនផ្លាស់បដូររបបនឹងចាញ់គុំថាយើងអាចស្ដារនៅប្រទេសជាតិយើងបានហើយបើយើងស្ដារឡើងវិញសប្តាហ៍នេះណាដែលគេបំផ្លាញ40ឆ្នាំកន្លងមកនេះណាគេបំផ្លាញនៅអ្វីដែលជាសមិទ្ធផលដែលដែលជាគេហៅ សសរទ្រូងនៃប្រទេសជាតិណាគេបំផ្លាញយ៉ាងខ្ទេចខ្ទីអស់ហើយយើងត្រូវតែណាគឺថាបាត់ដៃកកវេកកអីគេហៅថាកសាងឡើងវិញថ្មីឡើងវិញទាំងអស់យុវជនខ្មែរឥឡូវគឺថា90%គឺបំផ្លាញទៅដោយ គ្រឿងញៀនយើងត្រូវតែផ្លាស់ប្ដូររបបនឹងចេញបើមិនផ្លាស់ប្ដូរទៅគុំសង្គមមិនសោះតែយើង អាចស្ដារ វាម៉ែក្មេកវាមិនមែនត្រឹមតែអូនសម្លាប់ខ្មែរដែលសំគ្រឿងញៀនទេខ្មែរណាដែលអត់មានគ្រឿងញៀនគឺវាសម្លាប់ឧត្តមកតិខ្មែរខ្មែរណាមានម្នាក់សម្លាប់ទៀតមានឧត្តមកតិទៀតណាត្រូវចោតប្រកាន់គ្នាចាប់គ្នាយកតាគុកចោតប្រកាន់គ្នាសពបែបយ៉ាងទាំងអស់សួរឲ្យខ្មែរងើបមិនរួចងើបអត់រួចទេបូកជាមួយអាអ្នកនយោបាយថោកទៀតយកនយោបាយធ្វើជាអាជីពចយតម្លៃវាហ្នឹងសួរខ្មែររើចេញមិនរួចទេហេតុទាំងអស់នេះគុំបន្ទោសយួន យួនវាមិនមែនខ្លាំងម្លាតទឹកដីខ្មែរវាមិនមែនមកសម្រាប់ខ្មែរដោយសារអាខ្វៃថោកទៀតអញ្ចឹងហ្នឹងហើយចោលលួចរបស់យើងបានណាមិនមែនតែចោលវាបកែលួចទេតែយើងវាប្រហែសប្រទេសខ្មែរដូចគ្នាអញ្ចឹងវាឈ្លានពានខ្មែរបានដោយសារអាខ្វៃវាថោកទៀតអញ្ចឹងណាទៅពួកអំពើមករាអញ្ចឹងជឿតាមគេទៅគេមករំដោះជាតិចេះជឿតាមវាទៅគេធ្វើស្តុក24ខែក្រុងគេបដូរយកអាយុអាចដាក់ក្បាលរត់ក្រែនទៅជឿតាមវាទៅណា ជឿនៅអាសម្ដីរបស់គេលួងលួងផ្អែមល្ហែមតែអាទង្វើហ្នឹងអត់នោះអត់ឃើញទេបើថាបាក់ពេកសខេងនេះទេតែងតាំងសូហ្វីឲ្យធ្វើជាមេដឹកនាំសខេងហ្នឹងមកបើថារកពីណាមឃើញទេសឺមែនតាខ្ញុំតែងតាំងសូហ្វីបានម៉ែផ្លេកបានពីអ្នកម៉ែកូននេះខ្ញុំអត់ដឹកនាំសខេងណាបើថាខ្ញុំអត់ចង់ធ្វើអីក្រៅពីយើងជាខ្មែរជាម្ចាស់ប្រទេសរាល់ថ្ងៃនេះយើងមានតែប្រទេសតែម្ចាស់គឺអាយួនហាណូយ ឥឡូវយើងខ្ញុំថាឲ្យយុវជនពេញកម្លាំងតែក្មេងក្មេងកជក់កជក់ម៉ាយហិតថងណាហិតថងគេគេបំផ្លាញទីទីសូហ្វីដែលសាំងឯនឹងម៉ែក្មេងមានធរៈត្រូវចេញទៅក្រៅបន្តិចផងណាយ៉ាហ្នឹងអញ្ចឹងយើងបញ្ចប់ត្រឹមហ្នឹងហើយហើយអរគុណបងប្អូនច្រើនបានតាមដានយ៉ាងម៉េចខ្លះខ្លះខ្លះបដូរយ៉ាងម៉េចហីហ្នឹងហើយខ្លះបដូរយ៉ាងម៉េចវិធីខ្មែរ អឺរូបមន្តរបស់ខ្មែរតាំងពីដូនតាយើងមកម្លេះគាត់ទៅសេជាចម្រៀងផងគាត់ទៅសេជាកំណាផងខ្មែររួមគឺខ្មែរឈ្នះខ្មែរបែកបាក់គឺខ្មែរស្លាប់ហើយយើងទៅរួមកន្លែងណា ដែលយើងមានចំនួនជាច្រើនឧទាហរណ៍គណៈបកសង្គ្រោះជាតិគឺជាចំនួនជាច្រើនហើយចឹងគេរំលាយគេសម្លាប់គេតាមធ្វើបាបយើងយ៉ាងណាក៏ដោយគេធ្វើបាបយើងកន្លែងណាកន្លែងហ្នឹងគឺជាផ្លូវត្រូវរបស់យើងយើងទៅរួមគ្នាកន្លែងហ្នឹង ខ្មែររួមគឺខ្មែរឈ្នះខ្មែរបែបបែបគឺខ្មែរស្លាប់គឺជារូបមន្តតាំងពីដូនតាមកម្លេះហើយអញ្ចឹងទេទោះជាយើងមិនទាន់ឈ្នះក៏ដោយឲ្យតែយើងរួមគ្នាកុំចាញ់បោកពួកអអ្នកនយោបាយខ្ញុំនិយាយយាដដែលដែរកុំចាញ់បោកពួកអអ្នកនយោបាយយករយោបាយធ្វើជាអាជីពកុំចាញ់បោកពួកអថោកទៀតហ្នឹងឥឡូវសម្បូរណាពួកពួកអអ្នកនយោបាយយកយកនយោបាយធ្វើជាចំនួនជួញដូរដើម្បីការមានបានណាឥឡូវមាន ហើយកុំចាញ់បើវាសង្គ្រោះជាតិអញ្ចេះដោយសារអញ្ចេះដោយសារអញ្ចេះដោយសារដោយសារម៉ាស៊ីនអញ្ចេះដោយសារអត់មានដោយសារអត់មានអាបាអត់មានអីទាំងអស់អត់មានប៉ុន្តែទាំងអស់ត្រូវតែរួមគ្នាអត់ធ្មត់ទាំងអស់គ្នាហើយខុសតិចក្តីច្រើនអីអត់ខ្វល់ទេធ្វើនយោបាយខុសតិចខុសយ៉ាងណាក៏ដោយក៏យើងអត់មានខាតបងប្រយោជន៍ដែរពីព្រោះយួនមកលេបទឹកដីខ្មែរវាអត់បានយកច្បាប់ណាមកអនុវត្តមកលេបទឹកដីខ្មែរគឺវាបំពេញអញ្ចឹងទេទោះជាខុសច្បាប់មិនច្បាប់អត់ខ្វល់ទេ ខុសយ៉ាងម៉េចក៏ដោយអត់ខ្វល់សំខាន់យើងរួមគ្នាយើងសាមគ្គីឲ្យឈ្នះគេសិនណាចាំរកខុសត្រូវឃើញមនុស្សកំពុងតែលងទឹកហ่ะគេអត់មានចាំបាច់ចោះណែឯងហែឯងបានលងទឹកណែឯងត្រូវកៅគេជួយអត់ត្រូវធ្វើម៉េចអត់ទេជួយសិនចាំសួរជួយឲ្យរួចជីវិតសិនចាំសួរចាំរកខុសត្រូវណាអានេះគេចង់ជួយមនុស្សចង់គ្រោះជីវិតមនុស្សឲ្យមានជីវិតសិនហ្នឹងហើយគេចង់គ្រោះតាមក្រោយអីក្រោយអ្នកណាក៏ដោយអត់ខ្វល់គេពេទ្យគេអត់ខ្វល់តែឯងជាណាគេទេ អ្នកឯងជិះចោលក៏ដោយអ្នកឯងជិះចារកម្មក៏ដោយអ្នកឯងជិះយ៉ាងណាក៏អត់ផលសំខាន់គេជួយសង្គ្រោះជីវិតហើយបានគេរកខុសត្រូវឃើញអ្នកឯងធ្វើអ្វីបានគ្រោះថ្នាក់អញ្ចឹងណាគេរកហេតុផលហៅប៉ូលីសមកមកធ្វើកិច្ចការបន្តទៀតអូខេអ្នកឯងជិះចោលអញ្ចឹងទទួលយកតិចហ្នឹងនៅយើងនេះប៉ុន្តែនៅស្រុកខ្មែរអត់ទេណាអ្នកជំងឺនាំទៅគេសួរសិនមានលុយទេអត់ ហើយអញ្ចឹងណាអញ្ចឹងខ្ញុំចង់ប្រៀបធៀបជាខ្មែរដូចគ្នាយើងខ្មែរកំពុង តែរង គ្រោះអញ្ចឹងកុំខ្វល់ថានេះធ្វើខុសអញ្ចេះនេះធ្វើខុសអញ្ចេះច្បាប់វាអត់ខ្វល់ទេសំខាន់យើងរួមគ្នាសិនឈ្នះគេសិនអត់ខ្វល់ថាណាធ្វើខុសអីខុសអីទេពួកយើងកំពុងតែរងគ្រោះចាំយើងចេញពីកណ្ដាប់ដៃចោលយួនឆ្លៀនពៀនហើយចាំយើងរកខុសរកត្រូវមកដាក់លើតុនិយាយចែកគ្នាអូខេហ្នឹងហើយអរគុណបងប្អូនច្រើនដែលបានតាមដាន ស្ដាប់យើងខ្ញុំទាំងពីរនាក់ ហើយសូមបងប្អូនជួយជួយ like ជួយ share ផងចែកបន្តផងដោយសារតែ page របស់ពួកយើងអា page ចាស់នោះត្រូវពួកអា CPP វា report លើនេះគឺជា page ថ្មីអញ្ចឹងសូមជួយចែកចែកចែកបន្តផងហើយបងប្អូនសូមរួមគ្នាទាំងអស់គ្នាមានតកាផ្លាស់ប្ដូរមួយទេទើបយើងស្ដារប្រទេសជាតិយើងបានបើយើងមិនផ្លាស់ប្ដូររបបនេះចេញទេមិនថាសខៃមិនថាហ៊ុនសែនស្ថិតតែជាជនបំផ្លាញជាដូចតែគ្នាទេគាត់ថាមួយមួយគឺធ្វើកាចមួយគឺធ្វើ slow តែប៉ុណ្្នឹងឯងមកតប4ទេគ្នាគ្នាទេសំដែងទេ ព្រោះសខេលោកលោកសខេសដៃសខេមិនចេញយកមកឆៅរួចរួចខ្លួនទេព្រោះវាជាកតាបកិច្ចរបស់គាត់ហ៊ុនសែនអាចអាចចេញមកឆ្លើយអានេះគឺជារឿងនេះឯងទួលនីតិនេះឯងឯងមិនក៏មិនធ្វើមិនចេញមកស្រ័យទៅអីអានេះវាអញ្ចឹងដែរណាអញ្ចឹងវាអាចឆ្លើយយករូបខ្លួនរឿងរឿងខ្លួនអញ្ចឹងយើងរួមគ្នាផ្លាស់ប្ដូររបបនេះចេញទើបយើងអាចស្ដារប្រទេសជាតិយើងបានយើងអាចជួយអនាគតយុវជនយើងបានបើអញ្ចឹងទេប្រទេសជាតិយើងរលាយហើយហើយគោលបំណងយួនគេចង់រំលាយជាតិសាសន៍យើង បើបងប្អូនមិនរួមកម្លាំងគ្នាទេអនាគតទៅកូនចៅយើងចំនួនក្រោយនឹងคล้ายទៅជា កញ្ចក់គេនៅលើ ទឹកដីកំណើតរបស់ខ្លួនឯងត្រូវចងចាំនៅក្នុងខួរក្បាលនឹងទៅអនាគតកូន កូនចៅរបស់បងប្អូននឹងคล้ายទៅជាកញ្ចក់គេ នៅលើទឹកដីកំណើតរបស់ខ្លួនឯងជាប្រកបចាខ្ញុំមានតែ5ឆ្នាំបងប្អូនចឹងទេហើយចង់បញ្ចប់នេះដែរខ្ញុំក៏សូមចាស់គេកញ្ចះគេបើសុខភាពល្អនៅអូខេទៀតថាកញ្ចះគេហើយសុខភាពវាមិនល្អទៀតឈឺទរនទ្រាវេទនា អូលុយមើលខ្លួនប្រហែលណាដោយអ្នកជក់គ្រឿងញៀននឹងជាដើមណាទៅព្រោះមកណាអូខេនៅចុងបញ្ចប់នេះខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីសូមមានសុខភាពល្អជាឲ្យផុតនៃជំងឺកាចដល់កាចសាហាវទាំងឡាយដែលកំពុងរាតត្បាតពិភពលោកនេះសូមឲ្យសុខសប្បាយទាំងអស់គ្នាបងប្អូន ចាអរគុណចាសំខាន់តែអភ័យទោសខ្ញុំតែខំខ្ញុំជេរឯងដើម្បីធូនទ្រូងខ្ញុំខ្ញុំអត់ខ្វល់នឹងអាអ្នកនយោបាយថោកទៀតទេហ្នឹងខ្ញុំប្រាប់ឲ្យប្រាប់ទៀតខ្ញុំទទួលខុសត្រូវអ្វីដែលភាសាដែលខ្ញុំនិយាយជេរពួកអាអ្នកនយោបាយថោកទៀតហ្នឹងគឺខ្ញុំជេរ ហ្នឹងហើយពួកខ្ញុំអត់ចង់បានពួកនយោបាយថោកទាបចឹងមកបំផ្លាញអនាគតនឹងអនាគតប្រទេសជាតិខ្ញុំឯងខ្ញុំអត់ចង់បានទេហ្នឹងហើយអសូមអញ្ចឹងអរគុណច្រើនជម្រាបលាជូនពរសុខភាពល្អសុខស្បាយសូហ្វីបើមិនជេរទេវាភ្លឺក្បាលហើយកូនតើជេរខ្លះបានបានបានពួកអានោះវាវាភ្លឺខួរនេះអាណិតពលរដ្ឋខ្មែរគាត់ក្រីក្រគាត់ខំលះបង់សពបែបយ៉ាងទាំងអស់ដើម្បីតែអនាគតគាត់ដើម្បីប្រទេសជាតិគាត់តែអពួកអត់ថោកទាបនឹងបោកពលបោកគាត់ដល់មកក្តៅហ្មងចាយើងបាយបាយយើង អរគុណច្រើនជម្រាបបាយបាយលោកគ្នា